បានព្រះអង្គលើកអតិតអតិតនិទានមកពីមុនពិខុនឹងកើតជាជ្រូកព្រៃហើយព្រះស្រីបុត្រកើតជាសត្វសីហៈស្ដេចសត្វណាហើយកប់ជួនពេលហ្នឹងសីហៈហ្នឹងទៅផឹកទឹកនឹងស្រះនឹងមុនហើយដល់ពេលសីហៈដើរចេញដល់ពេលគេចូលទៅដល់គេគិតថាសត្វសីហៈហ្នឹងខ្លាចអញនេះវាច្រឡំអញ្ចឹងញាតិញោមដែលឃើញប៉ះរឿងគេញញឹមសល់ហ្នឹង ស្មានតែគេញឹមដាក់ខ្លួនឯងអាត្មាចង់ភ័យខ្លួនកាលមុន នៅពលានយន្តហោះនៅសិង្ហបុរីពោះមុនហ្នឹងអាត្មាមើលជុំវិញអស់ណាមើលជុំវិញអត់មានមនុស្សមានអាត្មាម្នាក់ឯងអង្គុយបែរទៅមកសទុះទៅមាននាងម្នាក់អញឹមមកចំអាត្មាហ្នឹងអញឹមអាត្មាមកទៀតមើលឲ្យដាក់មើលឲ្យដាក់ចំមិនចាញឹមដាក់ឯងចឹង ស្មានតែគេឲ្យញោមដល់ពេលមែនតែនទៅអាប្រុសទៅមកពីអង្កលគេមកដើរមកអូយក្រោយស្មានណាចិត្តនឹកឃើញស្មានខុសហ្នឹងចឹងបានលោកខ្លះសឹកទៅវិញចេះតែខកចិត្តហ្នឹងដោយសារចេះយល់ច្រឡំឃើញគេយកអីមកប្រកេនចុះឡើងចុះឡើងចេះណាច្រឡំថាគេស្រឡាញ់ណាខកច្រើនហើយហ្នឹងហើយ អស់សំណើចខ្ញុំប្រមាអស់សំណើចមករឿងណាព្រះអង្គយូរហើយអញ្ចឹងមាន នឹកទៅនឹកឃើញរឿងណាអស់លុយអស់សធាអស់ហ្មងអស់សធាមិនមានតែលែងកើតសធាកើតសធាអហ្នឹងហើយប៉ុណ្្នឹងសិនមកបញ្ចប់រឿងសិនហ្នឹងនេះរឿងថ្មធ្លាប់និយាយប៉ុន្តែចង់ទាញជា ឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃរបស់យើងណាញាតិញោមស្ដាប់រឿងអីក៏ដោយបើសិនបើរឿងហ្នឹងវាអត់មានប្រយោជន៍ពាក់ព័ន្ធនឹងជីវិតរបស់យើងប្រចាំថ្ងៃទេពុទ្ធអត់ទុកឲ្យយើងស្ដាប់ទេហើយយើងស្ដាប់ យើងកុំស្ដាប់ពីរោះតែរឿងហើយកុំយល់ថាវាជារឿងរបស់ គេតែប៉ុណ្ណឹងវាវាមិនបានមកជា good example សម្រាប់យើងរឿងទាំងអស់ដែល ដែលព្រះអង្គលើកមកវាមាន2មួយ bad example រឿងណាដែលគេធ្វើអាក្រក់ណាមិនឲ្យយកគំរូតាម ហើយមួយទៀតជា good example គឺជាគំរូល្អដែលយើងក៏បីធ្វើហើយអឺរយៈការកន្លងមកជាងការស្ដាប់ប្រសងទេសនាទៅរឿងកំសត់ទៅក៏ស្រក់ទឹកភ្នែកជាមួយ ទៅប៉ុន្តែវាវាយកអីមកដាក់ខ្លួនយើងវាអត់កើតអាហ្នឹងបើមែនតែនទៅចាត់ជាសម្ផបលាបៈរឿងពិតក៏ដោយប៉ុន្តែបើគ្រាន់តែនិយាយដើម្បីគ្រាន់តែសប្បាយដើម្បីតែ ដឹងដឹងអញ្ចឹងទៅហើយវាយកជាប្រយោជន៍ដាក់ក្នុងជីវិតយើងយកមកពិចារណាអត់បាន ចាត់ទុកទីសំផបលាបៈពីអត់ប្រយោជន៍ជារឿងព្រះកណោឧទាហរណ៍ថាលើករឿងព្រះអង្គខ្លះពេលខ្លះព្រះអង្គធ្វើចោលពេលខ្លះព្រះអង្គធ្វើនេះធ្វើនោះស្ដាប់ហើយអឺអញ្ចឹងណាហើយក៏វាអស់ទៅ មានន័យថាអត់ប្រយោជន៍ហ្នឹងហើយប៉ុន្តែបើរឿងហ្នឹងយើងយើងស្ដាប់ហើយយើងយកមកដាក់ក្នុងចិត្តចំណុចណាមួយបានទៅឈ្មោះថាមានប្រយោជន៍ ហ្នឹងហើយដូចដូចមិញណាកន្លែងយើងទាញបានប្រយោជន៍មួយដែលព្រះអង្គសម្ដែង ថាអសច្ឆិយមិលមន្តាអញ្ចឹងមុនទាំងឡាយវិជាទាំងឡាយបើយើងអត់ធ្វើឲ្យវាថ្នឹកអត់រំលឹកវារឿយរឿយអត់ប្រើវារឿយរឿយវានឹងទៅជាមានមន្ទិលវាភ្លេចណាហើយមានរឿងហ្នឹងជាឧទាហរណ៍ដោយពិខុហ្នឹងអញ្ចឹងឃើញទេអញ្ចឹងរឿងហ្នឹងវាគ្រាន់តែជាឧទាហរណ៍ឯងរឿងពិតក៏ដោយប៉ុន្តែវាជាឧទាហរណ៍សម្រាប់យើងទាញអញ្ចឹងបាន ក្នុងធោសូត្រនោះព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារៀងធំអភិធម្មអប្រសូតជាខ្សែរំអភិធម្មជាស្បែកដាស់គឺយើងឃើញវាទាញដល់វាទាញបញ្ចូលគ្នាឲ្យទៅជាស្គរទៅប្រើបានអញ្ចឹងអភិធម្មជាស្បែកដាស់អភិធម្មជាស្បែកដាស់គឺកន្លែងដែលដែលត្រូវទូងប៉ុន្តែវាមិនអាចលឺបាន ទេប្រសិនអត់អត់មានតួស្គរប្រសិនបើអត់មានអាខ្សែម៉ាប់ចងឲ្យវាតឹងយ៉ាងណាមិញអភិធម្មជា ធម៌មានជំរឿបើអត់មាន example អត់មានជានិទានឬក៏ឧទាហរណ៍អញ្ចឹងចោះទេ វាវិដាស់អត់ឡើងវាដាស់អត់ឡើងមានន័យថាយើងអត់យល់នឹងអញ្ចឹងប៉ុន្តែធាតពិនណាកន្លែងស្គរកន្លែងសំខាន់វាមានសំខាន់អីក្រៅពីទូងឲ្យលឺសំឡេងអាខ្សែហ្នឹងអត់មានសំខាន់ឲ្យលឺសំឡេងប៉ុន្តែវាជួយទាញទាញឲ្យវាតឹងញ៉េដូចរឿងនៅពីបំផុតទៅ ស្ដាប់រឿងហើយក៏ហីទៅប៉ុន្តែចំណុចចាប់បានកលែងអសច្ឆាយមលាមន្តា តែកាលណាមិនស្វាធ្យាយមិនប្រតិបត្តិមិនវឹកហាត់អោយបានល្អទេស្អីក៏ភ្លេចដែរស្អីក៏អន់ដែរអាហ្នឹងដែលចំណុចដែលយើងចាប់បានឃើញទេរឿងមួយទៀតបន្តទៅព្រះអង្គលើកមកមួយទៀតត្រឹមតែរឿងប៉ុណ្ណឹងក៏វាបានដែរប៉ុន្តែព្រះអង្គចង់ឲ្យបានប្រយោជន៍លើសនឹងទៀតបានជាលើកអតីតនិទាននឹងថារឿងអីក៏វាអត់មិនមែន ឯងឯងស្រាប់តែរត់ទៅចូលប្រគុណអញ្ចឹងដែរវាមានធ្លាប់អបនិស័យមនុស្សក្អេងក្អាងអញ្ចឹងដូចវិខនឹងអញ្ចឹងលោកលោកអត់ស្គាល់ខ្លួនឯងលោកប្រៀបខ្លួនឯងមួយព្រះសរិបុត្រឃើញទេលោកថា ស្ដាប់ព្រះសរិបុត្រឬទៅព្រោះប៉ុណ្ណឹងជិបបើស្ដាប់អាត្មាមិនដឹងលន់មកព្រោះប៉ុណ្ណាឃើញឃើញលោកឃើញខ្លួនលោកនឹងវាខ្ពស់ជាងគេទៀតទេណាអញ្ចឹងបាន លោកថាមនុស្សល្ងងសម្គាល់ខ្លួនឯងតែចេះ ល្ងងក្រៃលែងហ្នឹងណាហ្នឹងអឺ បានវាធ្លាប់អញ្ចឹងការដល់ពេលខ្លួនឯងជាជ្រូកហ្នឹងដើរចូលទៅសីហៈផឹកទឹករួចហើយដើរចេញទៅទៅដើរចេញទៅអាខ្លួនឯងសម្គាល់ខុសមួយទៀតដែរថាសីហៈនេះខ្លាចអញត្មងបានដើរចេញស្រាប់តែប្រកាសច្បាំងគ្នាមកលបង យើងគិតប្រយុទ្ធគ្នារឿងសัตว์ចេះនិយាយមិនចេះនិយាយមិនដឹងទេប៉ុន្តែរឿងវាល្អបានសីហៈនឹងគិត អាជ្រូកលងងនេះវ៉ៃអញកំពុងតែខ្ជិលដើរចាប់សត្វផងអាប្រយុទ្ធក៏ប្រយុទ្ធដាក់ថ្ងៃជ្រូកគេគិតថាបើអញប្រយុទ្ធស្ងាត់ស្ងាត់គេអត់ឃើញពីភាពអស្ចារ្យរបស់អញទេអញ្ចឹងមកទឹកក្រោយចុះគេទុកឱកាសដល់ហៅញាតមិត្តគេមកឃើញពេលគេឈ្នះសីហៈតែគេឈ្នះសីហៈគេខ្លាយជាអ្នកមានអំណាចមែនតើណាអញ្ចឹងជ្រូកនឹងស្គាល់ខ្លួនឯងណា ស្គាល់កម្លាំងខ្លួនឯងពិតទេស្គាល់កម្លាំងសីហៈពិតទេ no មនុស្សយើងអញ្ចឹងតែមិនស្គាល់ខ្លួនឯងច្បាស់មិនស្គាល់អ្នកដទៃច្បាស់លទ្ធផលបរាជ័យដល់ពេលដើរប្រាប់ទៅជ្រូកផ្សេងផ្សេងគេថាឈួតណែឯងអត់ដឹងសីហៈនឹងកម្លាំងប៉ុណ្ណាទេគោព្រៃចាប់កាច់កខ្ញោកកបីអីខំបានណា ហើយមកមកជ្រូកឯងគេថាម្នាក់មួយម៉ាត់ម្នាក់មួយម៉ាត់នោះភ័យហ្មងភ័យញ័រហ្មងអញ្ចឹងខ្ញុំធ្វើម៉េចខ្ញុំធ្វើម៉េចចេះភ័យដល់ពេលគេថាបើចង់ទៅងាប់ងាប់តែឯងអញមិនទៅទេវ៉ៃគេថាអញ្ចឹងគ្រប់គ្នាណាហ្នឹងហើយតែអញ្ចឹងទៅធ្វើម៉េចទៅបានគេឲ្យយោបល់គេឲ្យយោបល់ថាបើណែឯងចង់ឈ្នះ អាចមានផ្លូវប៉ិនដោយ មិនបាច់ច្បាំងទេគ្រាន់តែចិត្តសីហៈដោយចេញឯងមកសីហៈចាញ់ឯងមក នៅក្រោយភូមិមនុស្សនោះមានប្រគួនអាចមួយ មានប្រគួនអាចមួយឯងចុះទៅដេកពនាលជាមួយនឹងលមួកនឹងហើយមកដេក5ថ្ងៃឲ្យវាក្រៀមក្រៀមឲ្យវាស្វិតជាប់ជាមួយនឹងអារោមហ្នឹង ហ្នឹងហើយចុះទៅដេកទៀតធ្វើចឹង7ថ្ងៃនឹងឲ្យធុំមិនអាលមួកនឹងឲ្យក្រាស់បំផុតហ្នឹងហើយជាប់ខ្លួនឯងក្រាស់បំផុតហើយពេលច្បាំងណែឯងត្រូវនៅពីលើខ្យល់ណាពេលច្បាំងត្រូវនៅពីលើខ្យល់អ្នកឯងនឹងឈ្នះ ដោយមិនបាច់ច្បាំងព្រោះសីហៈខ្ពើមលមួកណាខ្ពើមភាពក្រិចណាសីហៈជួយចិត្តស្អាត សីហៈមិនមែនតោឯពីព្រោះវាជាប្រភេទនៃតោដែរប៉ុន្តែក្នុង លក្ខណៈសីហៈហ្នឹងមាន4ប្រភេទដែលអាត្មាធ្លាប់សិក្សាមកហ្នឹងហើយដូចតោរាល់ថ្ងៃនេះមិនឈ្មោះថាជាស្ដេចសីហៈហ្នឹងឯងច្រើនតែមាននៅក្នុងព្រៃហេមពៀនពីដើមណាស្ដៀងគ្នា ប៉ុន្តែវាមានរៀងរូវអីអឺខុសគ្នាតិចតួចហើយមិននៅរូងភ្នំធម្មតាទេនៅតែរូងណា ដែលមានរតនវត្ថុច្រើនច្រើនពណ៌ស្អាតស្អាត ហើយពេលដេកគឺមានរបៀបណាគឺតែងតែផ្អៀងទៅ ខាងស្ដាំហើយជើងដាក់មានរបៀបរៀបរយពេលភ្ញាក់បើឃើញអាកាយវិការខ្លួនឯងអត់ល្អរៀបហ្មងទៀតដេកដល់តែភ្ញាក់ឡើងឃើញកាយវិការខ្លួនឯងល្អបានបានហ្នឹងហើយបានភ្ញាក់អញ្ចឹងបានអឺដំណេករបស់ ព្រះសម្មាសម្ពុទ្ធហ្នឹងគឺដូចនឹងសីហៈហ្នឹងមានរបៀបរៀបរយ Mm-hmm. ហើយដល់ពេល ថ្ងៃ7ថ្ងៃមកដល់ណាត់កន្លែងប្រកួតខណាដើរចូលបានប្រហែលជាមិនតាន់តាន់ចិត្តបាន20ម៉ែត្រផងស្រាប់តែអាក្លិននឹងវាជះទៅលបងសៃហៈមកយើងរងចាំយូរហើយឯនោះដើមដើមវាចូលវាមិនរួចវាស្អុយស្អុយដល់អញ្ចឹងទៅសៃហៈនឹងដឹង អានេះកំណត់ថោកទៀតណាវាចង់ឈ្នះអញអត់មានវិធីអីល្អក្រៅពីត្រាំអាចមកអញច្បាំងមួយវាមានអបលាអាចដែរនោះអីសីហៈហ្នឹងក៏ដើរចេញទៅអើណែឯងឈ្នះចុះប៉ុនសัตว์ហ្នឹងវាអត់អត់រៀងចាលេនៅពេលហ្នឹងវាកើតការប្រមាថខ្លួនឯងទៀត សីហៈខ្លាចអញឯងនៅតែសម្គាល់ខុសចឹងស្មានតែសីហៈនឹងខ្លាចអញឯងតាមពិតសីហៈខ្លាច អាចទេហ្នឹងហើយដូចមនុស្សខ្លះច្រើនតែភ្លេចខ្លួនជួនកាលបានពឹងពាក់នេះ បានពឹងពាក់នោះចេះតែឡើងអំនួតអីអីអីអីអីអីចឹងវាភ្លេចមនុស្សវាចេះតែភ្លេចចឹងបានខ្នងពីនេះបន្តិចបានខ្នងពីនោះបន្តិចអីស្មានតែខ្លួនឯងគ្រាន់បើមែនអឺ ថ្ងៃក្រោយមកឃើញសីហៈនឹងទៀតនឹកឃើញទៅធ្លាប់ខ្លាចអញនោះគេដើរធ្វើទៅចិត្តកញែងខ្លួនកញែងខ្លួនមានអីអស់អាចហើយនឹងហើយវាចុះឯងណាហ្នឹងហើយអញ្ចឹងមកថាមិនស្គាល់ខ្លួនឯងមិនស្គាល់កលៈទេសៈមិនស្គាល់ពេលវេលាហ្នឹងហើយ ឃើញរឿងនឹងលើកប៉ុណ្ណឹងបើមនុស្សមានបញ្ញាគេអាចយកមក apply ក្នុងអាជីវិតគេរស់នៅ បានឃើញទេអជួនកាលយើងធ្វើដូចជាសត្វសីហៈពេលវេលាខ្លះការដកថយមិនមែនជារឿងចោះចាញ់ទេឃើញទេសីហៈដែលចោះចាញ់ពេលហ្នឹងមិនមែនសីហៈខ្លាចទេជាលក្ខណៈខ្ពើមខ្ពើមជួនកាលមួយមនុស្សខ្លះយើងខ្ជិលត តាំងវាខ្ពើមចំនួនណាឆ្លោះដូចក្មេងជេរគ្នា លិចកើតដូចនឹងអត់មានអីអប់រំហ៎ បើឈ្នះឈ្នះនៅក្នុងភាពដែលថ្លៃថ្នូរយើងនិយាយគ្នាអីចឹងទៅណាទៅជាមនុស្សជាលក្ខណៈមនុស្សចេះដឹងហើយជុំឲ្យយើងរៀនសូត្រអស់បិចអស់សភុមកកកោកដល់ទៅដល់ជេរបចោគ្នាមើលតាមនុស្សបាត់ផ្សារណាហ្នឹងវាមានតែថ្លៃថ្នូរអីមនុស្សហ្នឹងចឹងណាចឹងបានសេចក្តីអត់ធន់ជាអលង្ការរបស់ អ្នកប្រាជ្ញឃើញទេខន្តិធីរៈសលង្ការោ សេចក្តីអត់ធន់ជាអលង្ការរបស់អ្នកប្រាជ្ញអ្នកប្រាជ្ញណាក៏ដោយចេះប៉ុណាក៏ដោយតែច្រឡោតតោតតោងអត់មានសេចក្តីអត់ធន់និយាយគ្រប់គ្រងកំហឹងខ្លួនឯងអត់បាន មានអីឃើញថ្លៃធ្នូទៀតនឹងចឹងហើយដូចសីហៈនឹងចឹងដកជំហានថយមួយជំហានមិនមែនជាការសំដែងថាការចោះចាញ់ទេគ្រាន់តែមនុស្សមើលកលៈទេសៈមើលពេលវេលាថាគូឬអត់ ចឹងបានពាក្យសម្ដីដែលត្រឹមត្រូវហ្នឹងពពុទ្ធសម្ដែង ថាមាន5ទី1ពាក្យពិតហ្នឹងអាពាក្យពិតពិតហើយមានប្រយោជន៍ទៀតអាពិតខ្លះពិតអត់ប្រយោជន៍ទេអាពិតអត់ប្រយោជន៍ហ្នឹងក៏ព្រះអង្គអត់និយាយឧទាហរណ៍ថាអឺកុកសស្លាប់សត្រូវទេមន់ខ្មៅរោមខ្មៅត្រូវទេវាមានប្រយោជន៍ស្អី ហ្នឹងហើយវាពិតប៉ុន្តែអត់ប្រយោជន៍ហ្នឹងហើយអញ្ចឹងពាក្យពិតដែលពុទ្ធសម្ដែងហ្នឹងពិតហើយមានប្រយោជន៍ទៀតហ្នឹងហើយពិតហើយមានប្រយោជន៍ទី3និយាយដោយសេចក្តីអនុគ្រោះនិយាយដោយចិត្តមេត្តាចង់អនុគ្រោះអ្នកស្ដាប់ឲ្យបានប្រយោជន៍ណាអញ្ចឹងពិតហើយមានប្រយោជន៍ហើយប្រកបដោយមេត្តាទៀតពេលនិយាយហ្នឹងមិនមែនយកពាក្យត្រូវរបស់យើងទៅសង្កត់សង្កិនគេអាងតែយើងចេះជាងគេធ្វើឲ្យគេបាក់មុខអីអីចឹងទេអត់ទេ ណាគឺប្រកបដោយចិត្តមេត្តាមេត្តាណាហើយមួយទៀតមើលបុគ្គលហើយនឹងមើលពេលវេលា មាន5ចំណុចហ្នឹងឃើញទេអញ្ចឹងពាក្យហ្នឹងពិតក៏ដោយ មានប្រយោជន៍ក៏ដោយប្រកបដោយចិត្តមេត្តាក៏ដោយបើយើងអត់ស្គាល់បុគ្គលនិយាយពាក្យហ្នឹងទៅជួនកាលវាមិនត្រឹមតែអត់បានប្រយោជន៍ទេវាគ្រោះថ្នាក់ខ្លួនឯងទៀតព្រោះមនុស្សខ្លះមិនប្រកាសថាយើងនិយាយត្រូវហើយយើង ល្អបែកមាត់មែនទេហ្នឹងហើយដូចអាធ្លាប់រឿងពីអ្នកអ៊ំទូកហ៎អ៊ំទូកហើយ ព្រះបរមពោធិសត្វយើងហ្នឹងលោកទៅឆ្លងទឹកហ៎ហើយអ្នកអ៊ំទូកហ្នឹងចេះតែមួម៉ៅដោយសារ គេជិះទូកហើយ គេអត់ឲ្យលុយខ្លះអញ្ចឹងមួម៉ៅជួនកាលគេជិះ2 3នាក់ទៅឯងម្នាក់ឯងឆ្លោះម្ស្ទះគេគេអត់ឲ្យលុយគេទៅបាត់ទៅតែក៏អត់ឆ្លាតដល់ពេលព្រះបរមពោធិសត្វឃើញអញ្ចឹង គាត់នេះអត់ឆ្លាតសោះអញនឹងឲ្យមេរៀនមួយដ៏ល្អដើម្បីឲ្យគាត់មិនខាតលុយតទៅទៀតអ្នក ប្រាជ្ញទាំងឡាយគេបានគំនិតមួយមួយល្អជាង បានលុយទៀតបើមនុស្សល្ងងអត់យល់ទេណាព្រះអង្គការនៅជាពោធិសត្វហ្នឹងថាអ្នកឯងច្រឡំអាត្មាសិនចាំទៅដល់ត្រូវមកខាងអាត្មាប្រាប់ឲ្យលុយថាចាំទៅដល់ចាំឲ្យលុយ ដល់ទៅដល់ត្រើយមកខាងគេទាលុយបានព្រះបរមពោធិសត្វសួរថាសពដង អ្នកឯងចម្លងគេជួនកាលគេអត់ឲ្យលុយទេមែនទេថាហ្នឹងហើយជួនកាលគេអត់ឲ្យហើយតំណតទៅទៀតអ្នកឯងចង់ថាឲ្យទៅចម្លងត្រូវតែបានលុយណែចង់បាន កលឹះហ្នឹងថាចង់ប្រាប់មកលើកក្រោយមុននឹងអ្នកឯងចម្លងគេយកលុយឲ្យហើយគ្មានពីណាបោកអ្នកឯងកើតទេអ្នកអត់គឺដឹងអត់អ្នកមាន គឺដឹងមានហ្មង យល់ទេយល់ប៉ុន្តែឲ្យលុយមកបានព្រះបរមពុទ្ធសាសថាលុយសម្រាប់ចំឡងថ្ងៃនេះមិនមានទេតែលុយដែលយើងឲ្យនេះគឺជាលុយដែលឯងបានមិនរីងស្ងួតទេទៅថ្ងៃក្រោយយើចង់មកយល់អាពាកព្រោះព្រោះមកបោកអញផងហ្នឹងនេះអាកន្លឺគេឲ្យនឹងអត់យល់ថាមានតម្លៃទេមានន័យដាក់ប្រមាណកាយឡើងប្រមាណជង្គង់នឹងស្លាប់ស្លាប់ឈឹងហ្មងនឹងពុទ្ធសាសនា ស្លប់ឈឹងទៅគាត់នឹងក៏ទៅវិញទៅអ្នកស្រុកមករឺចុះរឺឡើងដឹងខ្លួនវិញអង្គុយទេសនាអង្គុយទេសនាបងប្អូនទាំងឡាយ ពាក្យល្អមិនចេះតែនិយាយទេណាមើលមនុស្សផងមើលមនុស្សផង បើមិនចឹងទៅបែកមកដូចអាមាចឹងមាន ជា good example មកឧទាហរណ៍ច្បាស់ច្បាស់ នឹងចឹងហ្នឹងហើយគេនេះពាក្យពិតមានប្រយោជន៍ប្រកបដោយចិត្តមេត្តាមើលស្គាល់បុគ្គលស្គាល់កាលពេលវេលាណាជាងការធัวនឹងក៏ដោយយើងចង់ស្ដាប់នឹងពេលយើងដេកលេងមកកេសឲ្យស្ដាប់ធัวអីមួម៉ៅលើពងដេកលក់ខុសពេលខុសវេលាមែនទេអញ្ចឹងបានហេតុអីបានជាអ្នករៀនចេះពីសាលា តែមួយប៉ុន្តែអ្នកខ្លះអាចខ្លាយទៅជាអ្នកប្រាជ្ញ អានឹងមិនមែនធ្វើចេះត្រូវមានអាប៉ិនប្រសពភាពប៉ិនប្រសពមិនអាចគ្រូណាបរៀនបានទេអានោះ talent របស់មនុស្សវាបែកមកមួយមួយមិនអាចងាយណាបរៀនបានទេអញ្ចឹងបានរៀនដូចគ្នាចប់បណ្ឌិតដូចគ្នា អ្នកខ្លះចេញមកធ្វើនេះធ្វើនោះប៉ុន្តែអ្នកខ្លះទៀតអាចមានអាបញ្ញាប្រតិពលធ្វើអីមួយយ៉ាង ដែលគេនឹកស្មានមិនដល់នឹងអញ្ចឹង Mm-hmm. ចឹងបានដូចទី1ពាក្យពិតមានប្រយោជន៍អ្នកណាក៏អាចរៀនបានដែរពាក្យពិតហ្នឹងដឹង ទី2មានប្រយោជន៍អានឹងសិក្សាទៅដឹងទី3ប្រកបដោយចិត្តមេត្តានឹងគេអាចធ្វើបានប៉ុន្តែអាមើលបុគ្គលហើយនឹងមើលកាលនេះគឺត្រូវអាស្រ័យលើខ្លួនឯងហ្នឹងព្រោះគ្រូមិនអាចទៅមើលឲ្យយើងបានទៀតទេព្រោះគ្រូចប់ត្រឹមយើងចេញពីសាលាយើងទៅជួបពេលណាទំនាក់ទំនងការងារពេលណា គឺត្រូវពឹងភាពប៉ិនប្រសពរបស់ យើងសាលាឈប់ប្រាប់កើតណាសាលាឈប់ប្រាប់កើតហើយកន្លែងហ្នឹងគឺត្រូវពឹង លើយើងមើលពេលវេលាសមគួរមិនសមគួរអីអានឹងលើយើងភាពប៉ិនប្រសពរបស់យើងអរឿងហ្នឹងឃើញមានមានឧទាហរណ៍ល្អច្រើនណាស់ដូចជាសីហៈហ្នឹងអញ្ចឹងទី1លោកខ្ពើមពាកឆ្លោះឃើញទេខ្ពើមអាការឆ្លោះគ្នាដូចខ្ពើមអាចអញ្ចឹង ប៉ុន្មានបានន័យថាជាការបាក់ស្បាទេទុកមើលពេលវេលាសិន ពេលវេលាមកដល់មនុស្សមានអំនួតច្រើនតែមានពេលប្រហែសចំណាំមើលមនុស្សចាប់ផ្ដើមបរាជ័យនៅពេលដែលមានមោទនភាពនិងភាពជោគជ័យរបស់ខ្លួនឯងហើយអួតអានុងហើយមើលងាយសត្រូវអាហ្នឹងឈានទៅរកជោគជ័យអះបរាជ័យ នឹងចឹងហើយញាតិញោមឃើញគេជេរមកឃើញអាចេញពីមាត់នោះដូចអាចនៅឃើញចឹងនៅនៅអឺនៅក្នុងឧទាហរណ៍ធម៌ព្រះអង្គលើកឧទាហរណ៍ដែរលក្ខណៈបុគ្គលដែលធ្វើអាក្រក់ជាមួយយើងហ្នឹងឬក៏ជះកំហឹងមកដាក់យើងហ្នឹងដូចជាកាន់ដុំដែកដ៏ឆេះ ច្រារន្ទាល គប់មកលើយើងអញ្ចឹង អញ្ចឹងដែកហ្នឹងវាធ្ងន់ហើយវាក្តៅទៀតបើសិនជាយើងមិនមិនមានបច្ចេកទេសក្នុងការទទួលទេរលាកខ្លាំងរលាកខ្លាំងហ្មងភាពចលោតគឺជាមនុស្សដែលគេចុចឆាប់ត្រូវជាទីបំផុតញាតិញោមហើយញាតិញោមត្រូវដឹងថាបច្ចាមិត្តរបស់យើងដែលអាត្មានិយាយថាបច្ចាមិត្តនឹងគឺថាណានាក៏ដោយដែលចង់ចុចយើងណា គេមានយុទ្ធសាស្ត្រល្អ ជាងយើង ជាមនុស្សល្អញោមព្រោះអីព្រោះមុននឹងគេធ្លាយដល់ជេរយើងឬធ្លាយដល់ចាក់ចុចយើងធ្លាយដល់ធ្វើបាប យើង អ្វីមួយមិនដឹង ថាគេគិតទុកប៉ុន្មានថ្ងៃហើយទេហើយយើងនេះអត់ដឹងខ្លួនសោះអត់ដឹងខ្លួនសោះស្រាប់តែលើគេជេរវាប់មកភ្ញាក់ជេរទៅវិញត្រូវហើយអានឹងត្រូវហើយគ្មានគ្មានរតនារួចទេ វាច្រឡោតភ្លេចស្មារតីឃើញទេដូចដូចគេដេញកដោឲ្យចូលអង្គប់ចឹងតាមពិតកដោមិនអាចស្លាប់ដោយសារគេវាយព្រៃទេធៀបពិតណាកដោមិនអាចស្លាប់ដោយសារគេវាយព្រៃទេកដោ ស្លាប់ដោយសារតែវាភ័យឯងមនុស្សយើងដូចគ្នាចឹងគ្មានអ្នកណាម្នាក់អាចស្លាប់ព្រោះគេជេរទេ ព្រោះគេវ័យបហាយ៉ាងនេះយ៉ាងនោះគ្មានទេអត់ស្លាប់ទេតែនឹងស្លាប់ព្រោះ តែភាពចលោតទេហើយដល់ចលោតយើងធ្វើរឿងផ្ដេសផ្ដាសខឹងពេកទៅស្លាប់គេមិនជាប់គុកឃើញទេគឺវាជ័យអញអញធំមិនបានឃើញទេមិនអាចនរណាម្នាក់ស្លាប់ឬក៏ចូលគុកព្រោះតែគេជេរគេដាក់បដាសាឬក៏គេជេរអាគុកអយវៈថាវាមិនជាប់ព្រោះមាត់គេទេតែវានឹងអាចជាប់គុកវាអាចនឹងគ្រោះថ្នាក់ព្រោះតែភាពចលោត ចឹងបានព្រះអង្គសម្ដែងថាណដ្ឋិតោសៈសមោកលៈគ្មានកំហុសអ្វី ខ្លាំងជាងតោសៈទេកំហុសដែលកើតភ្លាម ភ្លាម control អត់បានណាធ្វើឲ្យផ្ដេសផ្ដាសគឺតោសៈតោសៈភាពក្រោតភាពចលោតដែលយើង control វាអត់បានហ្នឹងធ្វើអីក៏ធ្វើដែរអានោះហើយមិនបែរណាខត់ទេទៅសិនណាមែនទេចឹងមែនទេ ហ្នឹងហើយខឹងដូចរឿងប្តីប្រពន្ធនៅអាមេរិកកាំងហ្នឹងនឹងរឿងបរទេសគាត់ខឹងប្តីគាត់ដាក់ច្បាប់លេងហ្មងខឹងពេកឆឹងតប៉ែហ្នឹងហើយអនុសាវរីយ៍នៅជាមួយគ្នា40ឆ្នាំ ហើយ ពីមុនស្ត្រីនឹង ជាមនុស្សកំសត់ជាទីបំផុតហើយបរោះនឹងលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រពន្ធហ្នឹងណាប៉ុន្តែពេលខឹងនឹកអាល្អោកហើយល្អើនឹងឡើងឃើញមក អញ្ចឹងខឹងភ្លាមដាក់ពាក្យប្តឹងលេងតប៉ែនឹងចោលហ្មងគ្រាន់តែអាពាក្យប្តឹងបានទៅដល់តឡាការទៅសុំវល់តឡាការដកពាក្យវិញអង្គុយនឹកឃើញអាសេចក្តីល្អរបស់ប្តីណានឹងគេលែងដកបាត់ហើយចូលទៅហើយក៏យំតែហ្មងយល់ទេយល់ទេយល់ថាម៉េចនឹងហើយគិតសិនចាំគូនឹងហើយ ដោះស្រាយបញ្ហាកុំដោះជាមួយខឹងយកបញ្ញាបើថាយើងរៀនបានចេះដឹងឲ្យវាវាចេញពីទ្រង់ទ្រីនៃចំណេះដឹងរបស់យើងជាគោលការណ៍ដែលយើងដោះស្រាយណាសុខចិត្តឲ្យគេថាអន់ចុះកុំឲ្យដើរខុសព្រោះតែសេចក្តីខឹងក្រោធ thank you អឺសង្កបាឡោសុករតនោរតនោខ្ញុំកណានេះជាជាប្រសងខ្ញុំកណាមានសំណួរសួរចាស់គ្រូថាអំពីព្រះអរហន្តនិង ព្រះអរិយបុគ្គលខុសគ្នាដូចម្ដេចព្រះអរហន្តគឺជាបុគ្គលមួយ ក្នុងបੰដាអរិយបុគ្គល4ថ្នាក់ ថ្នាក់សោតាថ្នាក់សកតាថ្នាក់អនាគានិងថ្នាក់អរហន្តនឹងអរិយបុគ្គលបរប់ជាគូមាន4គូ គឺសោតានឹងមួយគូសកតាមួយគូអនាគាមួយគូហើយនិងអរហតមួយគូ ដែលមកគូមកគូបរອບរាយសតាបតមៈមួយសតាបតផលមួយសកតិគេមៈមួយសកតិគេមផលមួយអនាគេមៈមួយអនាគេមផលមួយអរហតមៈមួយអរហតផលមួយអញ្ចឹងអរិយបុគ្គលបើយើងមើលតាមពាក្យគឺបុគ្គលដ៏ប្រសើរប្រែថាអញ្ចឹងក៏ប៉ុន្តែនៃម្យ៉ាងទៀតដោយចំពោះនោះ គឺបុគ្គលដែលបានបដិបត្តិ ត្រឹមត្រូវតាមអរិយមគ្គអង្គ8មានន័យថា បុគ្គលដែលបានឆ្លងកាត់តាមអរិយមគ្គអង្គ8រួចហើយណាបុគ្គលដែល បានតាំងនៅក្នុងអរិយមគ្គអង្គ8ពេញដោយបរិបូរបុគ្គលនោះហៅថាអរិយបុគ្គលអញ្ចឹងបុគ្គលណាក៏ដោយសំបីតែប្រពោធិសត្វឧទាហរណ៍ដូចជាព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គមិនទាន់បានត្រាស់នៅជាសិទ្ធត្ថ ពេលដែលធ្វើទុក្ករកិរិយា6ឆ្នាំមុននឹងត្រាស់ហ្នឹងក៏មិនហៅថាអរិយបុគ្គលដែរពីព្រោះអរិយមគ្គមិនតាន់កើតឡើងអរិយមគ្គអង្គ8ហ្នឹងមិនតាន់កើតឡើងប្រហាកិលេសណាមួយអញ្ចឹងបុគ្គលណា ដែលបានសន្សំបារមីគ្រប់គ្រាន់សេចក្តីព្យាយាម គ្រប់គ្រាន់បញ្ញាគ្រប់គ្រាន់សតិគ្រប់គ្រាន់សមាធិគ្រប់គ្រាន់ដើម្បីជាបច្ច័យឲ្យអរិយមគ្គទាំង8នឹងកើតព្រមគ្នា ប្រហាបងនៅកិលេស ដាច់ណាបុគ្គលនោះទៅឈ្មោះថាអរិយបុគ្គលហើយមាន8ថ្នាក់នឹងដោយដោយរាយហើយ4គូបើរាប់ជាគូអញ្ចឹងព្រះរហន្តគឺជាមួយក្នុងបណ្ដានោះបើក្រន់ចេះដូចយើងហៅថាបើយើងចាត់ថាអរហត្តមគ្គបុគ្គលអរហត្តផលបុគ្គលយើងនិយាយក្នុងគណៈនៅក្នុង ជួរវិថីដែលលោកកំពុងសម្រេចនោះដល់យើងហៅថាព្រះរហន្ត គឺនៅក្នុងជីវិតជាជាជាប្រវត្តិកាលអឺដូចយើងថាមាន ព្រះរហន្តមួយអង្គលោកនិមន្តទៅបិណ្ឌបាតប៉ុន្តែនៅពេលហ្នឹងលោកមិនមែនរស់ក្នុងភាពជាអរហត្តមគ្គបុគ្គលឬក៏អរហត្តផលបុគ្គលទេជាបុគ្គលធម្មតាដែលធ្លាប់សម្រេចមគ្គផលនឹងហើយចិត្តលោកនឹងធម្មតាមានមហាកិរិយាធម្មតាជាកាមាវចរៈចិត្តជាលោកិយៈចិត្តធម្មតាទៅបិណ្ឌបាតអីឆាន់ធម្មតានឹង ក៏ប៉ុន្តែបុគ្គលនឹងដោយធ្លាប់ព្យាបាលកិលេសជាហើយយើងហៅលោកអរហន្តៈអ្នកដែលធ្លាប់ បាន នៅអរហត្តមគ្គអរហត្តផលនឹងឯងអានឹងពាក់ព័ន្ធនឹង បរមត្តដែលយល់រៀនបរមត្តទៅទៅយល់ច្បាស់ហើយខ្ញុំកណាអាត្មាឆ្លើយអញ្ចឹងអឺព្រោះសំណួរសួរទៅហើយក៏ឆ្លើយទៅប៉ុន្តែជឿជាក់ថាអ្នកដែលរៀនបរមត្តធម៌ទៅយល់ច្បាស់បាន ថាវត្តសីស៊ីអសីខ្ញុំបាទខ្ញុំករណាពេលត្រឡប់ទៅស្រុកវិញចង់ទៅបួស2ខែដើម្បីរៀនអំពីព្រះធម៌និងរងាប់ចិត្តស្មុគស្មាញកន្លងមកតើត្រូវធ្វើអញ្ចឹងត្រូវអត់បើចង់សួរយោបល់អាត្មាអាត្មាមិនបាច់ទេបួសហើយកំណត់ថ្ងៃសឹកវិញហើយមិនបាច់ទេមិនបាច់បួសហ្មងទៅ មែនណាទោះបីបងប្អូនម៉ែមិនខ្វះទេអ្នកជ្រះថ្លាមួមមុំសុំសុំបានបួសមួយអាទិត្យសុំបួសមួយខែបានថាមិនបាច់ទេបាទបួសឲ្យដឹងថ្ងៃសឹកហើយបួសទៅបួសទៅយើងមានការជ្រះថ្លាពិតប្រកបនឹងវានឿយណាយនឹងភាពជាកុហកហ្នឹងយើងចង់ទៅបួសរលាស់ខ្លួនចេញចាស់ឲ្យវាច្បាស់លាស់អញ្ចឹងទៅណាអាហ្នឹងចាំបួសបួសកំណត់ថ្ងៃសឹកមិនបាច់បួសទេបាច់ រៀនទៅធัวនឹងមានពេញមេឃបីដក់មានពេញទូមិនទល់ទៅបួសបានរៀនបានទេបួសលើសតែបន្តិចបួសតែត្រូវគឺបួសឈប់ខ្វល់រឿងលោកីនឹងទុកពេលរៀនយកមែនតែនមកអានឹងបួសត្រូវតែបើបួសកំណត់ថ្ងៃសឹកហើយមកថាមិនបួសអាមាបើយល់ដល់ប៉ុណ្ណឹងតាំងពីមុនអាអត់បួសនិយាយត្រង់ហ្មងអត់បួសអត់បួសបួសកាលនោះបួសចឹងដែរបួសតែ5ភាសាគិតចឹងណា បួសមានរយល់ថាបួសវាល្មិចណាហើយមែនតើដល់បួសដឹងថ្ងៃសឹកដឹងហៅបួសល្អមិនផងបួសចិត្តបរាជ័យហ្នឹងនៅស្មាថារៀនទៅកុំយកអាភេទហ្នឹងយកមកលេងសើចជាភេទជាទងរបស់ព្រះអរហន្តយើងមិនគួរយកមកលេង ក្រណរសាប្រពៃណីអ្នកបួសឲ្យតែមានចំនួនច្រើនស្មាដូចជាមិនគ្រប់គ្រងសោះកន្លែងហ្នឹង ចដូនមួយអាត្មាចង់មកបួសអាត្មាហាមអស់អត់តកូលអាត្មាផ្សេងតកូលអ្នកបួសឥឡូវនៅតែឯងឥឡូវឯមុនប្អូនចដូនមួយនៅស្រុកខាងញោមប្រុសប្អូនក្មួយបកើតញោមប្រុសមកសុំបួសតាំងពីមិនតន់ចប់បាក់ដប់មកណាបួសយល់ល្មិចណាចង់មកបួសនឹងយល់តែម៉េចជ្រះថ្លាល្មិចព្រោះចម្លើយអត់បានវាអត់មានចម្លើយអីសោះមកបួសហ្នឹងហើយនៅប្រសក់ហ្នឹងវាល្មិចរៀនវាមិនកើតទេល្មិច តែរៀនកើតប៉ុន្តែចង់បួសបើតាមចិត្តចង់មកខ្វើកមកខ្វើកមិនបាច់ទេរៀនឲ្យចប់សិនឥឡូវទៅរៀនបាក់ដប់ឲ្យចប់ហើយចាំមកសួរលបងហ្មងទៀតអឺហើយបើដល់ពេលហ្នឹងត្រូវរៀនជំនាញអីសិនរៀនឲ្យចប់ទៀតចាំមកសួរហ្មងទៀតបើថាអឺវាសោះក៏ក្រោះហើយក្នុងโลกនេះអត់មានប្រយោជន៍អីទេមកបួសម្ដងគិតរចិញ្ចាក់ទុំអាហ្នឹងចាំមកព្រោះថានៅចង់ចេះចង់ចូលនៅសិននោះមកនាំតែចង្រៃសាសនានេះ មកនិយាយតែចឹងមួយបងប្អូនឡើយអត់មានមកបួសយកតែមទេឥឡូវរៀនចប់បាក់ឌុបរៀនជំនាញគឺចប់ណាចប់ណីរលុយបានកកកឥឡូវប្រហែលជានឹកឃើញនៅបួសកាលនោះខាតអត់2ខែដឹងរៀនស្អី2ខែមើលអាត្មាបរៀនចិត្តហ្នឹងឆ្នាំ2ឆ្នាំមិនតន់ចប់ចេតសិកចិត្តរូបអីច្បាស់ហើយយើង2ខែរៀនអីគេនឹងនឹក កុំប្រឡាក់ស្បងហ្នឹងអីនិយាយមែនទេណាបើបួសចឹងក៏កុំទៅប្រឡាក់ស្បងហ្នឹងអីទុកឲ្យគេគោរពពេញដៃឲ្យអ្នកបួសមែនទេទៅមកបួសវប្បធម៌របស់មកអាទិត្យមួយខែនេះយូរយូរវាសាមញ្ញពេកភេទហ្នឹងវាសាមញ្ញពេកលេងលេងមួយអាទិត្យទៅលាប្រពន្ធទៅបួសមួយអាទិត្យទៅមកវិញដែលអញ្ចឹងទៅវាមិនហ្នឹងឯងអាប្រលោកប្រឡាក់សម្បើមើលទៅវតីលីសា យាយខ្ញុំករណាគាត់ចេះតែខ្លាចខ្មោចគាត់ថាគាត់ឃើញមនុស្សមកអង្គុយនៅក្បែរគាត់ខ្ញុំករណានិយាយពន្យល់គាត់យ៉ាងម៉េចក៏គាត់មិនស្ដាប់ខ្ញុំករណាប្រាប់ថាគ្មានខ្មោចទេ អ្វីគ្រប់យ៉ាង វាជាការភ័យខ្លាចដែលចេញពីចិត្តរបស់គាត់ទេឥឡូវខ្ញុំករណាចង់ឲ្យគាត់ទៅនៅជាមួយមីងខ្ញុំករណាមួយរយៈព្រោះខ្ញុំករណាក៏ឈឺដែរ ពេលឃើញគាត់ភ័យខ្លាចបែបនេះខ្ញុំពិបាកមើលណាស់ខ្ញុំករណាមិនមែនបោះបង់គាត់ទេគ្រាន់តែចង់ឲ្យកូនគាត់ជួយមើលថែគាត់ខ្លះព្រោះរាល់ថ្ងៃខ្ញុំកណាក៏ឈឺម្ដាយខ្ញុំកណាក៏ឈឺបើយាយនៅជាមួយម្នាក់ទៀតក្នុងផ្ទះសុទ្ធតែអ្នកឈឺគាត់គិតតែពីខ្លួនគាត់ទេគាត់មិនយល់ពីការលំបាករបស់ខ្ញុំកណាទេតើខ្ញុំកណាខុសទេដែលឲ្យគាត់ទៅនៅជាមួយមីងម្ដង គាត់នៅជាមួយខ្ញុំកណាជាង10ឆ្នាំហើយនៅតែមើលចិត្តដដែលហ្នឹងហើយនៅតែមើលចិត្តដដែលតើបំណងដែលយើងយកទៅឲ្យនៅនឹងដោយបំណងអីដោយបំណងគិតថានិយាយនឹងងាប់ទៅណាងាប់ទៅអញ្ចឹងអីឬក៏ក៏យើងគិតដូចមានហេតុផលនិយាយនឹងឧទាហរណ៍កូនជាទីស្រឡាញ់របស់យើងហើយ គោនឹងមិនចង់បែកពីយើងប៉ុន្តែយើងគិតរឿងផ្សេងថាបើនៅមួយអញល្ងងបើទៅឲ្យនៅជាមួយអ្នកចេះដឹងពីដើមគេយកទៅដាក់វត្តកន្លែងរៀនសូត្រអីចឹងណាកូនខ្លះអត់ចង់ទៅទេអត់ចង់ទៅទេម្ដាយនឹងបខំលួងលោមផងបខំផងយកទៅផ្ញើវិចារតិកាផ្ញើគ្រូនៅវត្តហ្នឹងហើយជាការពិតណាស់ សម្រាប់រយៈកាលខ្លីនេះគឺហាក់ដូចជាធ្វើឲ្យកូននឹងឈឺចាប់ប៉ុន្តែមិនមែនទេមកពីគិតអនាគតរបស់កូនបើគិតពីតំណាក់តំណងពីមโนសញ្ចេតនាឥឡូវហ្នឹងកូនគិតមិនយល់អាចគិតថាម៉ែឪហ្នឹងធ្វើបាបខ្លួនឯងឲ្យអញមកនៅវត្តឲ្យអញមកនៅអឺឆ្ងាយពីពួកគាត់អញនឹកសឹងអីនៅនេះពិបាកអត់ដូចនៅផ្ទះ ប៉ុន្តែនោះហើយជាឧបេក្ខាដែលសម្លឹងមើលអនាគតរបស់កូនឃើញទេអញ្ចឹងអញ្ចឹងនៅតែមើលចិត្តដដែលតើចិត្តនឹងយើងចង់ឲ្យគាត់ឆាប់ស្លាប់ចង់ឲ្យគាត់ឈឺចាប់ឬក៏គ្រាន់តែជាការដោះស្រាយអញ្ចឹងណាអានឹងយើងត្រូវមើលអញ្ចឹង Mm-hmm. ដូចយើងកោសខ្យល់ឲ្យកូនក្មេងអញ្ចឹងកូនក្មេងមិនយល់កូនក្មេងជេរយើងប៉ុន្តែបំណងយើងមិនចង់ឲ្យកូនក្មេងឈឺណាយើងចង់ឲ្យជាស្អីដែលវាឈឺនោះហ្នឹងការឈឺដោយការកោសខ្យល់ហ្នឹងវាតិចទេវាមិនផ្លែទេប៉ុន្តែបើមិនកោសទេខ្យល់នឹងកាន់តែធ្ងន់នោះអាចស្លាប់ក៏កោសទៅឬក៏ដូចដុកទ័រចាក់ថ្នាំអញ្ចឹងចាក់ឲ្យកូនក្មេងកូនក្មេងមិនយល់ជេរគ្រូពេទ្យទៀត ប៉ុន្តែបំណងគ្រូពេទ្យចង់ឲ្យជាទេហ្នឹងហើយយើងដោះស្រាយអញ្ចឹងមកនៅទាំងអស់គ្នារស់មិនខ្មិចក៏ឈឺទាំងអស់គ្នាត្រូវចែកគ្នាសរុបមកត្រូវមើលចិត្តឲ្យទៅយល់ពីចិត្តអត់មានអីពិបាកក្នុងការលះកាត់ខ្លាចខុសជាខ្លាចខុសជួយខ្ញុំចឹងតិចគេថាខ្ញុំទៅអាគេថាហ្នឹងរឿងតទេហ្មងអារឿងគេថាហ្នឹងសំខាន់យើងគិតថាធ្វើម៉េចដើម្បីឲ្យរស់នៅស្រួលទាំងអស់គ្នា នខ្មែរភ្លេម្ដាយរបស់កណាគាត់ធ្វើការហាត់អាការធ្វើការហត់ហើយតែងបញ្ចេញ នៅកំហឹងរបស់គាត់មកលើកណាដូចជាស្ដីឲ្យជាដើមទោះការស្ដីឲ្យរបស់គាត់មិនសមហេតុផលក៏ក៏ដោយក៏កណាមិនតបឬខឹងគាត់ដែរចង់សួរថាកណាខុសឬអត់អើបើមិនតផងបានអីខុសកុំឲ្យខឹងមិនតឲ្យអត់ខឹងទៀតកាន់តែល្អអញ្ចឹងណា ប៉ុន្តែបើយើងចង់តវាមានវិធីតបើយើងចង់ដោះស្រាយណាចង់សម្រួលគាត់ជួនកាលគាត់ហត់ពេកមែនណាតេះទៅដាក់ច្រើនទៅវាហត់អញ្ចឹងយើងជួយការងារគាត់ខ្លះទៅវិធីដោះស្រាយមានច្រើនទៀតជួយសម្រួលការងារគាត់ទៅបើយើងអាចជួយបានហើយបើចង់ជួយប្រាប់គាត់អីពេលគាត់ឈប់ខឹងខ្ញុំនិយាយយើងជាកូននិយាយពេលខឹងភ្លើងមកកាន់តែខ្លាំងហ្នឹងអាស្រ័យលើយើងតែយើង ចង់ទទួលតែអញ្ចឹងទៀតឬក៏ចង់កែប្រែបើចង់កែប្រែត្រូវមានវិធីឆ្លាតជាងមនុស្សសាមញ្ញព្រោះការនិយាយបញ្យលមនុស្សចាស់ជាងយើងมันស្រួលដូចមនុស្សស្មើយើងឬក៏ក្រោមយើងទេត្រូវប្រើតិចនិកខ្ពស់បន្តិចសំណួរជាបន្តឈ្មោះលឹមសេងហុងសួរថា ព្រះពុទ្ធបានហាមមិនអោយភិក្ខុមើលមហោស្រពឬការប្រគំតន្ត្រីផ្សេងផ្សេងចុះបើ ការលេងភ្លេងពិណពាទ្យដង្ហែព្រះសរីរកធាតុឬពិធីបុណ្យផ្សេងផ្សេងហើយមានប្រសងចូលរួមតើប្រសងត្រូវអបាត់ឬទេអឺស្រេចនៅលើលោកតើលោកចូលរួមដោយការជ្រះថ្លាចំពោះសរីរកធាតុចំពោះគុណប្រតនត្រ័យឬក៏លោកពេញចិត្តនឹងសម្លេងភ្លេងគេវាយស្គរទឹមទឹមហែទៅលក់តាមអានោះឬក៏លោកអត់បដោតទៅលើហ្នឹងទេលោកបដោតទៅលើគុណរបស់ព្រះសម្មាសម្ពុទ្ធអាហ្នឹងអត់អីទេ ឧទាហរណ៍ដោយការព្រះបរមគ្រូព្រះអង្គនិមន្តពីតាបតឹងមកអញ្ចឹងពួកកន្ធប់បញ្ចសខៈទេវបុត្រលេងភ្លេងអមដំណើរព្រះអង្គមកអញ្ចឹងថ្វាយតន្ត្រីជាទឹកគេថ្វាយរឿងរបស់គេបើព្រះអង្គមានតែជាប់ចិត្តអីហ្នឹងពីព្រោះអីពីព្រោះអាបត្តិវាត្រូវមានចិត្តជាសមុដ្ឋានអាបត្តិទាំងអស់ហ្នឹងមានចិត្តជាសមុដ្ឋានវានៅតែក្នុង អភិធម្មដដែលបើលោភៈមូលចិត្តមិនកើតទេមិនត្រូវអាបត្តិទេ វាទល់តែពេញចិត្តនឹងសម្លេងក្នុងផ្ទៀងទៅឬក៏ដើរហែនឹងវាចង់ញាក់ជើងញាក់ដៃតាមអីចឹងណាអានឹងកើតពីលោភៈពី ក្នុងមកព្រោះព្រោះសិក្ខាបទហ្នឹងគឺលោភៈមូលចិត្តជាបច្ច័យដែលដាច់សិក្ខាបទណច្ចគីតៈហ្នឹងគឺមានលោភៈមូលចិត្តជាបច្ច័យបើលោភៈមូលចិត្តអត់កើតទេអត់ដាច់ទេបើកុសលចិត្តកើតអត់ដាច់ទេគេដាក់ចម្រៀងក្នុងវត្តក៏ដោយ គេច្រៀងគេរំរែកពេញទៅវត្តក៏ដោយប៉ុន្តែបើលោក សង្វេកអោណោះសត្វលោកណាប៉ុណ្ណឹងហើយកនៅទៅសបាយ រីករាយទៅទៀតមិនដឹងថាខ្លួននៅក្នុងកណ្ដាប់ដៃមច្ចរាជសោះហើយក៏បងអោនចិត្តទៅរកតែសេចក្តីស្ងប់ស្ងាត់ទាំងដែលតន្ត្រីលេងពេញតវត្តហ្នឹងក៏លោកអត់ត្រូវទៅឬពេញតិចក៏ប៉ុន្តែលោកអត់មានពេញចិត្តផងពីព្រោះ សមុតឋានរបស់វាគឺលោភៈមូលចិត្តអញ្ចឹងបើលោភៈមូលចិត្តมันកើតខណៈហ្នឹងដើម្បីផ្ទៀងចម្រៀងហ្នឹងការរំហ្នឹងឬមើលឃើញក៏ដោយដោយព្រះអង្គហាមការមើលមហោស្រពជិបកលេចទៅវាឃើញយើងមិនមែនចង់មើលកលេចទៅឃើញគ្រឿងពងរងខ្វាយខ្វាយអត់អីផងមិនមែនមើលដោយរាគៈផងអត់បញ្ហាអីទេ បើកុសលចិត្តកើតមិនមែនជាទោសទេបង្ក្រែងលោវាធ្វើចិត្តមិនបានអញ្ចឹងណា PS អឺឆលីហៀងសួរថាអំពីទៀនតើ ព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ញត្តិនៅបដិគេហកថា បុគ្គលណា គួរឲ្យ បុគ្គលណា មិនគួរឲ្យដែរឬទេអឺចំណុចត្រង់នេះពពុទ្ធអត់បានបញ្ញត្តិទេ មានគេសួរ ព្រះសម្មាសម្ពុទ្ធដែរអំពីរឿងឲ្យនឹងព្រាមសួរព្រះអង្គថាតើទីគប្បីឲ្យដល់បុគ្គលណាអញ្ចឹងព្រះសម្មាសម្ពុទ្ធត្រាស់តបថា គេគប្បីឲ្យដល់នរណា ដែលគេចង់ឲ្យគេចង់ឲ្យណាឲ្យនឹងរឿងរបស់គេប៉ុន្តែ ប្រសិនបើសួរថា ឲ្យដល់បុគ្គលណា ជាទៀនមានផលច្រើនជាទៀនល្អជាទៀនមានផលច្រើនអានឹងចម្លើយផ្សេងបងប្រហើបប៉ុណ្ណឹងពិធីសាស្ត្ររបស់ព្រះអង្គល្អណាស់ចឹងសំណួរដែលគេសួរថាតើគេក៏បីឲ្យទៀនដល់បុគ្គលណា ព្រះសម្មាសម្ពុទ្ធឆ្លើយថា គេក៏បីឲ្យដល់អ្នកណា ដែលគេចង់ឲ្យ គេចង់ឲ្យដោយអាណិតដោយស្រឡាញ់ដោយគោរពដោយបូជាអីយ៉ាងម៉េចក៏ដោយគេឲ្យណាឲ្យតាប៉ុន្តែបើជាបើសំណួរសួរថាព្រះអង្គព្រះអង្គអ្នកអ្នកបន្តទៅទៀតណាតែព្រះអង្គអត់សួរទេព្រះអង្គតែបើសំណួរកើតឡើងថាឲ្យទានដល់បុគ្គលណាទើបជាទាន មាន ផលច្រើនអានឹងចម្លើយផ្សេងពីនឹងអញ្ចឹងធ្វើគេឆ្ងល់អ្នកសួរនឹងចុះចុះ ឲ្យដល់បុគ្គលណាជាទានមានផលច្រើនផងថាឲ្យដល់បុគ្គលអ្នកមានសិលជាទានមានផលច្រើននិយាយបន្តិចប៉ុណ្ណឹងបើយើងអត់យល់អ្នកមានសិលនឹងជាស្អីហ្នឹងប្រតិកម្មភ្លាមលើរើសតែគ្នាឯងទៀតសិលអត់មានគ្នាគេអត់មានគ្នាឯងអត់មានជនជាតិអត់មានលោកសង្ឃអត់មានកំហុសទេសិលណា សិលគឺជាគុណជាតិល្អអញ្ចឹងបើបុគ្គលណា មានចេតនាក្នុងការនិយាយក្នុងការធ្វើល្អនៅក្នុង សង្គមហ្នឹងបុគ្គលហ្នឹងហៅថាអ្នកមានសិលគឺបុគ្គលល្អដោយកាយវាចាពាក្យសម្ដីក៏ល្អអំពើធ្វើទៅមិនដែលបៀតបៀនអ្នកដទៃមានតែជួយគេអីចឹងទៅ មនុស្សហ្នឹងហៅមនុស្សមានសិលឃើញទេ វាខុសពីឲ្យដល់មនុស្សអាក្រក់មិនឲ្យដល់មនុស្សទ្រុសិលមិនដូចឲ្យចោឲ្យជន់ទុច្ចរិតឲ្យជន់បំផ្លាញសង្គមជាទៀនមិនមាន ផលច្រើនទេនឹងចឹងនឹងចម្លើយនឹងប៉ុណ្ណឹងបើប៉ុន្តែនៅពេលដែលព្រះអង្គណែនាំភិក្ខុសង្ឃ ព្រះអង្គអត់បានបញ្ញត្តិទេក៏ប៉ុន្តែព្រះអង្គថាបុគ្គលគួរទទួលទានគេហ្នឹងក៏តលតែបុគ្គលហ្នឹងមានសិលល្អ នៅក្នុងភាពជាបព្វជិតគ្នាជាបដិគេហកៈនោះប៉ុន្តែទៅកំងអ្នកឲ្យនឹងត្រូវឲ្យនៅនេះត្រូវឲ្យនៅនោះនឹងអត់មានទេអត់មាននៅតែបញ្យល់ឲ្យមនុស្សយល់ដដែលហើយសម្រេចចិត្តធ្វើដោយខ្លួនឯងឲ្យដល់កន្លែងណាមានប្រយោជន៍ឲ្យនឹងទៅ វិញធុនមែនហើយព្រះអង្គករណារៀនតាមទូរស័ព្ទរៀនអភិធម្មកណានិយាយពីអភិធម្មមានគេថារៀនធ្វើអីទៅនិយាយជាមួយនរណាគេមិនស្ដាប់យើងទេធននេះជ្រៅណាស់និយាយជាមួយគេក៏គេមិនយល់នឹងគោលដៅនៃការរៀនគឺរៀនដើម្បីយល់ច្បាស់ដោយខ្លួនឯងវត្ថុបំណងនៃការរៀនហ្នឹងគឺដើម្បីកំណត់ដឹងនៅសេចក្តីទុកក្នុងជីវិតហ្នឹង ដើម្បីអីដើម្បីឲ្យជីវិតនឹងវាស្រាលជីវិតនឹងកុំឲ្យវាកើតទុកពេកហ្នឹងឯងកំណត់ដឹងទុកមិនមែនមានន័យថាឲ្យកើតទុកទេណាស្ដាប់ពាក្យឲ្យបានកំណត់ដឹងទុកព្រោះអាជីវិតនឹងវាមានទុកយើងវាមិនស្គាល់ទុកវាច្រឡំថាសុខហ្នឹងហើយអញ្ចឹងការសិក្សាពធហ្នឹងមិនមែនទៅស្វែងរកសុខនៅឯណាទេ គួរឲ្យដឹងអាមិនបានមនុស្សចិត្តតែត្អូញអញ្ចឹងវាមានអីគួរត្អូញក្នុងជីវិតនេះទុកស្រាប់ហ្នឹងដល់ពេលការរឿងការរ៉ាវទៅត្អូញដាក់តាម Facebook ទៅត្អូញដាក់អញ្ចេះដាក់អញ្ចឹងទៅងើបមកពីណាគេប្រាប់តាំងពីយូរថាជីវិតនឹងទុកណាធរនឹងប្រាប់តាំងពីយូរថាជីវិតនឹងទុកទេហើយចុះពីមុនទៅឯណាហ៎ ទឹមមកយំមកសោកត្អូញត្អែដាក់តាមនឹងពីមុនទៅណាទឹមងើបមកពីណាហ្នឹងអាហ្នឹងវាដល់អ្នកដែលគេយល់ធរនឹងថាឲ្យវិញនេះបើចង់ថាណាបបួលរៀនបបួលស្ដាប់យើងគេថាកុំរៀនកុំស្ដាប់អីនិយាយតែទុកទុកចឹងថាត្រូវទៅនិយាយសុកមិនកើតបើជីវិតនេះពោពេញដោយទុកណាជីវិតនឹងពោពេញដោយទុកទេពាក្យត្រង់ពាក្យ ត្រង់ភ្លឹងមកហ្នឹងគ្មានកងាក់កងក់អីជីវិតនេះពោពេញដោយទុក្ខជីវិតណាគេថាជីវិត ពីណាក៏ដោយមិនបាច់មកអួតទេលោកសិទ្ធិលោកកហបតីអ្នកធំប៉ុណ្ណាក៏ដោយមិនបាច់មកអួតថាសុកអីទេសុកនៅដោយការសន្មត់ខុសដោយសញ្ញាវបលាស់ទេអូបាននេះទៅសុកបាននោះទៅសុកថាវាគ្មាន អានឹងសុកសោមនោះហ្នឹងមិនសុកមែនទេណាសុកសោមនោះហ្នឹងមកខ្ញីកមកខ្ញីកនឹងអមកខ្ញាក់មកខ្ញាក់ហ្នឹងមានស្អីវា មកខ្ញាក់ហើយបាត់មកខ្ញាក់ហើយបាត់វាមាននៅអីវាហ្នឹងឥឡូវទៅដូចត្រូវឆ្នោត1លានដុល្លារអអអប៉ិនអរហូតទេអត់ទេតែមកខ្ញាក់ហ្នឹងអស់ហើយមកខ្ញាក់មកខ្ញាក់ហ្នឹងអស់ហើយជប់លៀងស៊ីផឹកទៅរំរែកទៅមកខ្ញាក់ទៅអស់ហើយហ្នឹងហើយចុះមនុស្សដែលគេយល់ពីជីវិតមែនតែនដែលថាជីវិតជាទុកហ្នឹងល្មិចថាអីទេគេមិនចេះត្អូញទេ គេដឹងថាជីវិតនឹងវាអញ្ចឹងឯងសុកនោះក៏វាមានសុកសោមម្នោះអង្គគេឯងត្រូវសើចក៏សើចគេឯងអញ្ចឹងពេលមានរឿងវាមិនពេញចិត្តមកដល់ក៏កំណត់ដឹងថាអាហ្នឹងវាជារឿងធម្មតាឃើញទេដល់ពេលមកដល់រឿងហើយបានមកចេញយំចេញស្រែកចង់សួរថាទំងើបមកពីណាហាធរនឹងប្រាប់យូរហើយថាជីវិតជាទុកហើយទឹមត្អូញអត់ដឹងទេអត់ដឹងថាជីវិតជាទុកតាំងពីដើមមកហើយ ឃើញតាមពិតជីវិតជាទុកតាំងពីកើតកូនណាមកម៉ាស់ជីវិតហ្នឹងចឹងតាចុះបើទុកឲ្យចាំដឹងតែអីទេព្រោះតែទុកហ្នឹងបានត្រូវដឹងកុំឲ្យយើងច្រឡំថាធ្វើអញ្ចេះសុកធ្វើអញ្ចោះសុកវានៅ ក្នុងអាបំណងប្រាថ្នារបស់តណ្ហាហ្នឹងបានជីវិតហ្នឹងវាចេះតែ down ទៅ down ទៅធ្លាក់ទៅធ្លាក់ទៅរហូតដល់រស់នៅមិនបានចង់ទៅស្លាប់ខ្លួននោះ Mm-hmm. ហិនសុខុមសុធាសូមលោកម្ចាស់គ្រូខ្ញុំឈ្មោះហិនសុខុមសុធាខ្ញុំមានសងសួរចង់សួរលោកម្ចាស់គ្រូខ្ញុំសូមទោសសូមកាមាទោសអូច្រើនណាស់លោកម្ចាស់គ្រូបើខ្ញុំនិយាយខុសនិយាយខុសឆ្គងអត់មានខុសអីទេបងក្នុងកន្លែងហ្នឹងអត់អីទេចិត្តស្អាតគឺស្អាតហើយនិយាយពាក្យខុសអត់បញ្ហាអីទេកុំឲ្យបន្លំធ្វើខុស បើនិយាយច្រឡំមែនទែនគឺជាកុសលខ្ញុំបានស្ដាប់លោកម្ចាស់គ្រូច្រើនមកហើយ តែហេតុអ្វីខ្ញុំនៅតែមានអារម្មណ៍នៅមិនសុខសោះចឹងណាពេលខ្លះក៏ស្ដាប់លោកម្ចាស់គ្រូយល់តែពេលខ្លះស្ដាប់មិនចូលហើយនៅតែគិតថាចង់តែស្លាប់ម្ដងម្ដងហ្នឹងហើយអញ្ចឹងដូចថ្មឆ្លើយជាមួយសំណួរដូចជាសំណួរណានាខាងដើមអញ្ចឹងថាស្ដាប់ប៉ុន្តែស្ដាប់តែថ្មនិយាយទូទៅ ឡើយទូទៅសំដែងធម៌ទូទៅ តែមិនតាន់បានរៀនអំពីបរមត្ថធននៅឡើយអត់តាន់បានរៀនពីចិត្តនឹងនៅឡើយព្រោះមិនស្ងប់នឹងគឺចិត្តមិនស្ងប់មិនមែនហិនសគុណសុខុមសទ្ធានឹង អ្នកមិនស្ងប់ទេអញ្ចឹងណាមិនមែនហិនសុខុមសទ្ធានឹងជាអ្នកមិនស្ងប់ទេ គឺចិត្តទេដែលវាមិនស្ងប់ហ្នឹងហើយហិនសុខុមសទ្ធានឹងគ្មាន អំណាចអីទៅគ្រប់គ្រងចិត្តនឹងទេ ពីព្រោះចិត្តជាធម្មជាតិកើតពីបច្ច័យឃើញទេបច្ច័យរបស់វាវាប៉ះអារម្មណ៍ក៏វាកើតឡើងហ្នឹងហើយមិនដែលចិត្តណាវាអត់អារម្មណ៍កើតឡើងទេ ពីព្រោះមកអាចនិយាយបានថាហិនសុខុមសទ្ធា មិនតាន់បានរៀនបរមត្ថនៅឡើយព្រោះសរសេរធម៌អត់ត្រូវគឺថាអារម្មណ៍មិនស្ងប់តាមពិតអារម្មណ៍ស្ងប់ល្អណាស់ អារម្មណ៍មិនចេះខ្វាយខ្វល់អារម្មណ៍មិនចេះកើតទុក្ខអារម្មណ៍មិនចេះរវើរវាយទេតែចិត្តទេតើដែលខ្វាយខ្វល់កើតទុក្ខមិនស្ងប់ នៅពេល ប្រសពនឹងអារម្មណ៍អញ្ចឹងណាព្រោះតួអារម្មណ៍ដូចជារូបចឹងរូបដែលយើងមើលឃើញវាចេះមិនមិនស្ងប់អីវាសំឡេងវាចេះមិនស្ងប់អីវាងងងងងតវាអញ្ចឹងទៅក្លិនហ្នឹងវាមិនចេះមិនស្ងប់អីវាតួទាំងអស់ហ្នឹងជាអារម្មណ៍ប៉ុន្តែពេលដែលចិត្តយើងដឹងវាទៅគិតថាម៉េច ហួងហែងទៅតក់ស្លុតទៅអីទៅដូច្នេះដូចអឺអឺស្អី Einstein ក៏គាត់និយាយដែរថាគឺជាការឆោតល្ងងដាស់ដែលមនុស្សធ្វើហេតុដដែលតែ ប្រាថ្នាផលផ្សេងមានន័យថាអំពើធ្វើដដែល តែយើងប្រាថ្នាផលផ្សេងអានឹងវាមិនសមហេតុផលទេ ឧទាហរណ៍យើងរៀនតែខ្មែរទេដែលយើងចេះចង់ចេះនិយាយភាសាអង់គ្លេសឬក៏យើងរៀនតែអង់គ្លេសទេយើងចង់ចេះនិយាយភាសាថៃយើងរៀននិយាយតែភាសាថៃទេតែយើងចង់ចេះនិយាយភាសាចិនដែលអត់រៀនយ៉ាងណាមិញអញ្ចឹងត្រូវមើលហេតុថាតើហ៊ុនសុគមគុនធាបានរៀនពីចិត្តឬនៅហើយតាមដានវាឬនៅឬគ្រាន់តែស្ដាប់ទូទៅទូទៅនៅឡើយទេអញ្ចឹងណាបើស្ដាប់ទូទៅទូទៅនៅឡើយទេពិតជា ច្បាស់ណាស់ថាមិនដឹងថាត្រូវតាមដានចិត្តនឹងយ៉ាងណាឡើយចឹងជាចម្លើយយ៉ាងខ្លីថា បើចង់តាមដានចិត្តត្រូវតែរៀនពីចិត្តចង់តាមដានគោត្រូវតែរៀនពីគោត្រូវចង់តាមដានជ្រូកក៏ត្រូវតែរៀនពីជ្រូកអានឹងចង់ស្គាល់ជ្រូកចង់ទៅចាប់ជ្រូករៀនពិសេសវាអត់ត្រូវទេហ្នឹងគឺត្រូវតែរៀនពីចិត្តអញ្ចឹងមានពេលត្រូវរៀនណាត្រូវរៀនដាក់ពេលរៀនបាទមេរៀនមានអស់ហើយ នៅក្នុង channel YouTube ហ្នឹងមានអស់ហើយបាទពីដំបូងដំបូងមកហ្នឹង Jenny May ម៉ៃម៉ៃឯម៉េបដិជគុណសពថ្ងៃខ្ញុំកណាអឺសពថ្ងៃខ្ញុំមានរឿងគ្រួសារម៉ាក់ខ្ញុំកណាមិនសប្បាយចិត្តដោយកូវីដអស់នេះរឿងលក់ដូរបន្តិចតើខ្ញុំកណាគួរធ្វើបែបណានឹងអឺ ម្ដាយដល់ម្ដាយស្ដាប់ដែរណាបើយើងសួរជំនួសម្ដាយនឹងអាពុទ្ធូបថយវាទល់តែទល់តែយើងគិតថាបញ្ហានោះគឺជាបញ្ហាទាំងអស់គ្នាវាមិនមែនតែយើងទេណាវាបញ្ហាទាំងអស់គ្នាបើយើងគិតតែយើងលំបាកជាងគេអានឹងយើង យកទម្ងន់មកដាក់ខ្លួនឯងប៉ុន្តែបើយើងគិតថាវាជាបញ្ហាទាំងអស់គ្នាអានឹងវារៀងស្រាលបន្តិចប៉ុន្តែវាមិនតាន់ស្រាលមែនទែនជាងការ ទទួលស្គាល់ការពិតទេហ្នឹងហើយគ្រប់យ៉ាងដែលកើតឡើង វាមិនមែនរឿងកូវីដទេគឺអនិច្ចារម្មណ៍ដែលកំពុងប្រកបឡើងស្អីដែលទាស់ជាមួយកូវីដហ្នឹងគឺតោមនោះដែលប្រកបឡើងនៅក្នុងផ្លូវចិត្តរបស់យើងហ្នឹងនឹងនៅតែក្នុងទ្វារភ្នែកតិចចំនដាតកាយចិត្តដដែល ហ្នឹងហើយព្រោះហេតុដូច្នោះហើយទើបព្រះបរមគ្រូព្រះអង្គត្រាស់ថាបុគ្គលឯណា គ្រប់គ្រងទ្វារនឹងបានបុគ្គលនោះឈ្មោះថាជាបុគ្គលធំក្នុងโลกនេះជាងនៅក្នុងក្រាំក្នុងការគ្រប់គ្រងនោះវាអត់មានអឺពេលនេះ ពេលនោះឬក៏កូវីដមិនកូវីដទេឲ្យតែយើង កំណត់ដឹងត្រូវកូវីដវាគ្មាន ចូលមកតាមណាណា វាលែងតែវាឆ្លងចូលខ្លួនយើងតែម្ដងបើវានៅតែ ជាអារម្មណ៍ឬដំណឹងពីនេះពីនោះទេវានៅតែជាដំណឹងខាងក្រៅដដែលទេឬអស់មកវគ្គហើយទៅមើលទៀតឈ្មោះអឹមកុសលវើន Buddhism នេះអរគុណលោកម្ចាស់គ្រូរាល់ថ្ងៃខ្ញុំកណា ពងរៀនអភិធម្មដែលលោកចាស់គ្រូបរៀនដែរទៅទៅរៀនអំពីចិត្តសឹក52បើសាធុនឹងទៅតាមតណើបន្តិចម្ដងបន្តិចម្ដងនិយាយទៅអាត្មាគ្រាន់តែបើកផ្លូវឯងខំធ្វើរាល់ថ្ងៃហ្នឹងធ្វើឲ្យមានមេរៀននៅក្នុង YouTube នៅក្នុងអីហ្នឹងគឺចង់បើកផ្លូវឲ្យមានជំរើសអាត្មាមិនអង្គុយតែស្ដីទេអាត្មាស្ដីផងអាត្មាបើកផ្លូវផង នឹងអង្គុយទៅស្ដីទៅអូជឿខុសអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះអត់មានផ្លូវឲ្យដើរអត់ទេអាត្មាមាន មានផ្លូវឲ្យដើរប្រាប់ថាហ្នឹងវាអត់ត្រូវប៉ុន្តែអាត្មាប្រាប់ថាដើម្បីរកផ្លូវហ្នឹងឲ្យត្រូវត្រូវធ្វើម៉េចត្រូវរៀន ហើយមានមេរៀនឲ្យរៀនបញ្ហាក្នុង សង្គមយើងគឺបញ្ហាគ្មានដំណោះស្រាយនឹងអ្នកឃើញបញ្ហាច្រើនប៉ុន្តែมันមានដំណោះស្រាយដូច្នេះការសិក្សាចម្រើនបញ្ញាតាមរយៈពធនេះឯងគឺជាដំណោះស្រាយជាផ្លូវ នឹងរៀនចេះយល់ស្គាល់ដឹងទៅដឹងហ่ะខុសត្រូវយ៉ាងម៉េចហ្នឹងដឹងខ្លួនឯងហ្មងដល់ពេលហ្នឹងមានជំរឹះដោយខ្លួនឯងប៉ុន្តែបើយើងគ្រាន់តែប្រាប់ថាផ្ដេសផ្ដាសជឿផ្ដេសផ្ដាសចេះចោះចេះចោះវាអត់មានផ្លូវអាហ្នឹងមកដបង4ទេដោយតែបន្ថែមបញ្ហាចឹងប៉ុន្តែ ទន្ទឹមគ្នានោះអាត្មាព្យាយាមបង្កើតភឺអឺថាបង្កើតផ្លូវចឹងមិនត្រូវទេគ្រាន់តែបើកផ្លូវផ្លូវមានទេគ្រាន់តែបើកផ្លូវដើម្បីឲ្យវិជា ជនយើងនឹងបាន មានជំរើសថាដើម្បីយល់រឿងហ្នឹងទៅតាមណាអញ្ចឹងណាអញ្ចឹងមានផ្លូវដែលត្រូវទៅ គឺរៀនហើយរៀនមានមេរៀនឲ្យទៀតបើព្រះអង្គយល់ថាបណ្ដុលពេជ្រទោះដាំនៅទីណានៅតែល្វីងមានន័យថាមនុស្សអាក្រក់ទោះអប់រំយ៉ាងណាក៏នៅតែអាក្រក់ដែរវាតាមឧបនិស្ស័យមនុស្សដែរនឹងឧបនិស្ស័យមនុស្ស ព្រោះមនុស្សយើងវាសន្សំមកខ្លះវាមានល្អវាមានអាក្រក់ខ្លះសន្សំអាក្រក់ជាប់រហូតវាខុសខុសគ្នាអញ្ចឹងបានព្រះអង្គឧបមារឿងអឺមនុស្សលិចរហូតនោះមនុស្សលិចរហូតដូចបដូលពេជ្រហ្នឹងប៉ុន្តែបើមនុស្សលិចហើយងើបឡើងវិញអាហ្នឹងមិនមែនបដូលពេជ្រទេជាពូជគ្រាន់តែវាមានអីបាំងតែប៉ុណ្្នឹងទេ មានអីបាំងមិនអោយពន្លឺពធហ្នឹង ជ្រាបចូលដល់អញ្ចឹងណាយើងមើលទៅដូចជាមនុស្សអាក្រក់អញ្ចឹងគាត់គ្រាន់តែគិតខុសមកពេលអីចឹងប៉ិនមិនមែនជាទុក្ខបច្ចៈបុគ្គលទេគ្រាន់តែគាត់រកផ្លូវមិនតាន់ឃើញតែប៉ុណ្្នឹងឯងប៉ុន្តែជាស្រ័យគាត់ជាស្រ័យស្រ័យល្អដូចដូចដោយអង្គលមៀលមនុស្សអធិស្រ័យល្អណាពូជល្អទេ តែគេធ្វើឲ្យពូជនឹងខូចដែលហៅថា អហិង្សកៈកុមារ ឈ្មោះដបងអហិង្សកកុមារមនុស្សល្អមនុស្សមិនចេះបៀតបៀនមនុស្សមិនចេះធ្វើឲ្យគេឈឺចាប់ទេមនុស្សនឹងល្អណាស់ហើយទៅរៀនបកាយជាងគេទៀតប៉ុន្តែ ដល់កើតពីការចំណែនរបស់គ្រូនោះខ្លាចគ្រូខ្លាចកូនសិស្សនឹងរៀនទៅវាអឺអឺបកាយជាង ខ្លួននោះក៏ បើកើតពាក្យកុហកឲ្យទៅកាត់យកម្រាមដៃដើម្បីរៀនមុនពិសេសអានឹងព្រះអង្គនិយាយពីការសែបគប់វាឆ្លងពូជមិនមិនពូជអាក្រក់ទេតែគាត់នឹងឆ្លងជាតិដូចដើមស្វាយព្រះអង្គលើកតើដើមស្វាយរបស់ព្រះរាជាដែលមានពូជពីពីណាទេពូជនឹងពូជបានពីណាទេមិនចាំថា ផ្លែនោះថាវាឆ្ងាញ់វាផ្អែមល្អ ប៉ុន្តែនៅពេលដែលស្ដេចដតីនោះចង់បំផ្លាញចង់បំផ្លាញស្វាយហ្នឹងណាកុំឲ្យវាផ្អែមវាល្អចឹងទៀតក៏ឲ្យអ្នកបំរើរបស់ខ្លួនមួយបន្លំខ្លួនទៅបំរើថែសួនកន្លែងនោះហើយឲ្យដាំដើមបដូលពេជ្រពាត់ជុំវិញរឹសវាហ្នឹងរឹសបោះស្វាយហ្នឹងចឹងទៅបដូលពេជ្រហ្នឹងរឹសចាក់រឹសជាមួយនឹងស្វាយហ្នឹងទៅ ប្រហែលឆ្នាំ ក្រោយមកផ្លែស្វាយនឹងទៅជាល្វីងសួរថាតួស្វាយនឹងជាតួបដូលពេជ្រទេថាមែនទេតែវាឆ្លងជាតិតាមបដូលពេជ្រចឹងបាន ក្រោយមកមានបរោះម្នាក់ដែលគាត់ឆ្លាតគឺប្រពោរិស័តហ្នឹងដើរមើលថាស្វាយហ្នឹងមិនក៏វាទៅជាល្វីងចឹងពីមុនផ្អែមសឹងអីមិនក៏ទៅជាល្វីងចឹង ដើមមើលទៅក៏ឃើញសិតតែដើមស្លាក់ដើមស្លែងដើមបដូលពេជ្រនៅពាត់រឹសវាហ្នឹងក៏ឲ្យគេកាប់គេកោះយកចេញទៅស្រោចទៅដោះស្រោចអីឡើងវិញទៅស្វាយហ្នឹងក៏ទៅជារឹសអើក៏ក៏ផ្លែហ្នឹងផ្អែមធម្មតាដូចដើមអញ្ចឹងពេលដែលស្វាយនឹងល្វីងមិនមែនពូជបដូលពេជ្រទេ តែវាឆ្លង ដូចដូចអហង្សកកមាអញ្ចឹងអង្គុលមៀលដែលមានឈ្មោះថាអហង្សកកមាអញ្ចឹងជាតិគាត់ជាមនុស្សល្អ ប៉ុន្តែចាញ់បោកគេមកគ្រាដោយគេញុះញង់ដោយគេចាក់ចុចឃើញទេឆ្លងណាអានឹងឆ្លងដោយឥទ្ធិពលដែលគេញុះញង់មនុស្សយើងអញ្ចឹងពូជរបស់ហឹង្សកកម្មមិនមែនពូជបដូលពេជ្រទេគឺដូចជាពូជស្វាយដែលត្រូវបណ្ដុលពេជ្ររុំអញ្ចឹងទៅពេលដែលយកបដូលពេជ្រចេញវិញ នឹងទៅជាពូជស្វាយផ្អែមដដែលតែបើមនុស្សណាដែលដោះមកជាពូជបដូលពេជ្រប្រឹងមិនក៏មិនបានមិនបានកែមិនក៏មិនបានដែរ សូមអង្គជួយបញ្យលអរិយាបទគោរពឈ្មោះពៅវិចិត្រសូមព្រះអង្គជួយបញ្យលអរិយាប័ត្រគោរពប្រសង់ថ្នាក់តូចឬធំព្រោះខ្ញុំឃើញអរិយាប័ត្រនៃការគោរពជ្រុលពេកសឹងតែលើកទូលលើក្បាលឡាហ្នឹងហើយអឺបើគោរពបើចេញពីចិត្តបណ្ណាកុំអីដែរចង់គោរពលោលិតជើងទៀតក៏វាមិនខុសដែរ ប៉ុន្តែបើគោរពដោយមិឆាទិដ្ឋិទេអានឹងគោរពមិនក៏ខុសដែរគោរពបន្តិចក៏ខុសគោរពច្រើនក៏ខុសដែរត្រឹមតែពាក្យថាគោរពអត់ខុសទេឧទាហរណ៍ដូចអ្នកខ្លាំងដូចវាច្រាស់ថ្លាពេកសំបាយចិត្តពេកទៅព្រះអង្គសំដែងមកវាត្រូវចិត្តពេក ថ្វាយអង្គមលូនទៅដល់អោបប្របាទព្រះអង្គហើយយកមាត់ជប់ប្របាទព្រះអង្គទៀតវាត្រូវពេកណាត្រូវពេកព្រះអង្គនិយាយត្រូវពេកមានចក្រៃអីអាហ្នឹងអត់ចក្រៃទេលើកជើងព្រះអង្គដាក់លើក្បាលឬមិនអីទេប៉ុន្តែសកម្មភាពដូចគ្នានឹងសកម្មភាពដូចគ្នានឹងគោរពព្រោះតំណែងធំគោរពព្រោះស្អីអឺ ថ្វាយអង្គមព្រោះចង់បានសេចក្តីសុខថ្វាយអង្គមដោយគិតថា នាំមកនៅសេរីសួស្តីថ្វាយអង្គមទៅវាអស់ចង្រៃថ្វាយអង្គមទៅរស់ស៊ីមានបានថ្វាយអង្គមអញ្ចឹងអាថ្វាយប៉ុណ្ណាខុសដូចគ្នាអាថ្វាយមែនទែនក៏វាខុសអាថ្វាយកលាស់ក៏ខុសអាថ្វាយបន្តិចក៏ខុសអាអត់ថ្វាយក៏មិនត្រូវដែរអត់ត្រូវព្រោះអាកំណត់ចេញទៅវាអត់ត្រូវហ្នឹងហើយអញ្ចឹងណា ដូច្នេះមិនខុសទេ បើនិយាយត្រឹមតែការគោរពចង់គោរពប៉ុណ្ណាគោរពទៅប៉ុន្តែកើតពីការជ្រះថ្លាពិតប្រាកដអញ្ចឹងណាហ្នឹងហើយដូចគេគោរពព្រះសម្មាសម្ពុទ្ធឬក៏ដោយកាលដែលសេរីបុត្រលោកគោរពព្រះសម្មាសម្ពុទ្ធយកអាសនៈទៅក្រាលឲ្យពុទ្ធគង់ ឲ្យភាសាវៈគង់លើ អាសនៈផ្កាអីចឹងទៅគេរយរាយផ្កាតាមផ្លូវព្រះអង្គមុនទៅថាប៉ុណ្ណាក៏អត់ខុសដែរបើវាចេញពីការគោរពជ្រះថ្លាវាអត់ខុសទេប៉ុន្តែបើកើតពីជំនឿប្រដេះផ្ដាស់ថាថ្វាយអញ្ចឹងនោះវាបាន ចេះបានចុះបានចេះបានចេះអានឹងធ្វើប៉ុណ្ណាខុសដែរអាធ្វើច្រើនក៏ខុសអាតិចក៏ខុសអាកណ្ដាលក៏ខុសនឹងអញ្ចឹង Ahem. ប៉ុន្តែថ្មយល់ហើយយល់ពីអ្នកសួរគិតថាមើលទៅដូចអានេបអានើបគោរពដឹងស្អីអានឹងចឹងបើមិនកើតពីការជ្រះថ្លាទេគោរពបានតែរបៀបអែបអបអីចឹងទៅឬក៏វាមិនអែបអបទេដោយយល់ថាថ្វាយទៅវាបានសុខសេរីសួស្តីចឹងបានប៉ុនខ្លះមុនសើលោក មានតណែង ធំធំដោយយល់ថាយល់លោកតណែងធំមកនឹងឲ្យរស់ស៊ីមានបានតាមតណែងលោកអីចឹងណាសើតែរឿងខទាំងអស់ហ្នឹងមានស្អី ថាកុំថាខុសថាវាមិនតាន់ត្រូវទៅចឹងវាមិនតាន់ត្រូវថាខុសយើងខ្លាចខឹងថាវាមិនតាន់ត្រូវហ្នឹងហើយយើងគិតថាម៉េចឲ្យវាត្រូវល្មិចបើក្នុងវណ្ណៈសងនឹងចែកវណ្ណៈទៅហើយពពុតខំរំលាវណ្ណៈចោលឯងមកចែកវណ្ណៈនេះមន្ត្រីថ្នាក់នេះអង្គុយនេះមន្ត្រីថ្នាក់នេះអង្គុយនេះមកចែកវណ្ណៈពេញនោះហ្នឹងហើយ ចឹងហ្នឹងបានជាដដើមដណៃគ្នាហ្នឹងដោយសារអញ្ចឹងលើបន្តទៀតនារី6កណាបើកនៅក្នុងចង្ក្រានបាយញោមប្រុសលួចស្ដាប់លោកម្ចាស់គ្រូកាលមុនឲ្យកណាបិទហើយតែឥឡូវឈប់ហើយទៀតកណាបើកលឺឡើងលឺអចឹងមានន័យថាគ្រូសាញោមចេះស្ដាប់ធម៌ដែរឥឡូូវបាទសាធុ អឺឈ្មោះអីវែងណាបុផាងអង្គរប្រពុតប្រធោប្រសង់ខ្ញុំកណាសូមប្រគេនសំណួរពីរសំណួរទី1តើកាន់សិលហើយតែនៅជឿគ្រូទេព្រោះគាត់ចង់តែឈ្នះគេតើមានទោសយ៉ាងណាទៀតព្រោះគាត់បានកាន់សិលហើយសំណួរទី2បងប្អូនអឺម បងប្អូនដោយចង់ឈ្នះគ្នារួចប្រើអំពើផ្ចាញ់គ្នាដោយឲ្យគ្រូធ្វើអឺរឿងធ្វើដោយ វិធីណា វិធីណា វាជារឿងអារម្មណ៍ខាងក្រៅតែត្រូវមើលទៅដល់ចិត្តបើវាកើតចេញអំពី ចិត្តអាក្រក់ហើយវាគ្មានរឿងអីដែលត្រូវទេ ចឹងណាមើលតែរឿងចិត្តខាងក្នុងទៅវាមិនបាច់ថាទៅរកគ្រូទាយទេឥឡូវឧទាហរណ៍ថាខឹងគ្នាដាក់តនីគ្នាមិនបាច់រកគ្រូណាទេប៉ុន្តែខឹងដាក់តនីគ្នានិយាយឌឺគ្នា គុំគ្នាឲ្យតែចេញពី អកុសលអញ្ចឹងមិនអកុសលអចិន្ត្រវាមានតែ12ទេប៉ុន្តែវាឲ្យទៅធ្វើបាបរឿងច្រើនរឿងណាបើផ្នែក ដោយចិត្តអាក្រក់ចង់ឲ្យគេវិនាសហ្នឹងតែពីរដួងឯចិត្តហ្នឹងរៀនឲ្យឃើញតែពីរដួងហ្នឹងទៅឃើញសម្លាប់ក៏ដោយប្រើគេឲ្យសម្លាប់ក៏ដោយសម្លាប់ដោយដាក់ថ្នាំពុលសម្លាប់ដោយបាញ់កំភ្លើងសម្លាប់ដោយដាក់អន្ទាក់ដាក់ចម្រងសម្លាប់ដោយស្អីដោយបំភ័យសម្លាប់ដោយឯណានេះមួយឲ្យតែរឿងបៀតបៀនគេហ្នឹងគឺចេញពីអកុសលតែចិត្តតែពីរដួងអញ្ចឹងបានថា នៅពេលដែលយើងរៀនបរមាអភិធម្មបន្តិចទៅគឺផ្លូវកាត់មែនទែនហ្មងវិនិច្ឆ័យរឿងខុសរឿងត្រូវហ្នឹងគឺថាអត់ចាំបាច់ទៅរៀបរាប់អំពើគេធ្វើអញ្ចេះអំពើគេធ្វើអញ្ចោះនេះធ្វើអញ្ចេះប្រើនេះឲ្យធ្វើអញ្ចោះអត់មើលឃើញតែចិត្តដឹងហ្មងតែចេញពីចិត្តអីអានោះតែចេញពីអកុសលបាបតែចេញពីកុសលបុណ្យណាឃើញទេស្រួលទេសនុកមើលណាហ្នឹងហើយអញ្ចឹងបានថាអូអភិធម្មពិបាកណាស់ស្មានថាអត់ចេះអភិធម្មពិបាកទៅវិញ នឹងពិបាកវាពិបាកគិតថាណាខុសណាត្រូវវាពិបាកគិតអត់មានអីទៅវាស់ដែលយើងស្គាល់ពីបរមត្ថផ្លូវចិត្តនេះច្បាស់ចង់ចេញម៉ូតអីក៏ដឹងចង់ចេញម៉ូតអីក៏ដឹងចង់ចេញម៉ូតអីក៏ដឹងតែចេញពីទៅទៅតោះតោះខឹងខឹងភ័យភ័យខ្លាចខ្លាចទោសៈចេញពីជាប់ជាប់ជាប់ជាប់លោភៈឃើញទេហ្នឹងហើយវាសនុកមើលអញ្ចឹង អញ្ចឹងតាំងពីរឿងចាញ់ផ្សារគ្នាមាន ចិត្តឲ្យអភ័យណា គឺចង់ឲ្យគេវិនិច្ឆ័យឃើញព្យាបាទទេហើយព្យាបាទហ្នឹងថាមើលកុសលឬអកុសលវាអកុសលឃើញទេតោសមូលាចិត្តហ្នឹងហើយអញ្ចឹងបានកុំភ្លេចមកឆ្លើយឲ្យចឹងហើយប៉ុន្តែឲ្យចង់ច្បាស់ជាងហ្នឹងត្រូវរៀនមេរៀនមានហើយមេរៀនមានអស់ក្នុង YouTube ហ្នឹងដាក់ playlist កន្លែងមេរៀនអភិធម្មទៅ រៀនចេះតែប៉ុណ្្នឹង ទៅជាមើលបំអឺឆ្លាតជាងមុនហើយលែងឆ្ងល់ថារឿងគេធ្វើមិនធ្វើមិនធ្វើមិនហ្នឹងលែងតែមើលដល់ចិត្តឃើញដឹងតែមកលើបន្តទៅទៀតអឺដាលុកថៃថ្វាយបង្គំសពគ្រប់មកមានសំណួរថ្វាយ តើការដែលធ្វើបុណ្យដោយរើសព្រះសង្ឃឬវត្តអារាមជាទង្វើបែបណាឆ្លុះបញ្ចាំងអ្វីបុគ្គលនោះ ហើយបើបុគ្គលនោះមិនមានសទ្ធាជាមួយសង្ឃឬវត្តអារាមនោះតើគួរនៅតែបន្តធ្វើទានឬបុណ្យដែរឬទេអឺទីមួយយើងត្រូវយល់ថាស្អីជាបុណ្យហេតុអីបានយើងត្រូវធ្វើយល់កន្លែងហ្នឹងឲ្យច្បាស់ទៅវាអត់ពាក់ព័ន្ធវត្តឬក៏មិនវត្តលោកឬក៏ប្រសក់ទេ ពីព្រោះប៉ុនមិនមែនជាប់វត្តមិនមែនជាប់លោកមិនមែនជាប់នឹងនរណាទេប៉ុនដែលល្អបំផុត ពាក់ព័ន្ធនឹងការយល់ដឹងឧទាហរណ៍ថាយើងយកទៅវត្តយកចង្ហាន់ទៅប្រគេនលោកឧទាហរណ៍ចឹងសួរថាម៉េចបានប្រគេនលោកអើឃើញលោកអត់ចង្ហាន់ឲ្យលោកឆាន់នៅបានឆ្អែតឬក៏ឃើញលោកខិតខំសិក្សារៀនសូត្រអឺប្រកេនលោកទៅឲ្យលោកមានកម្លាំងរៀនសូត្រឬក៏ឃើញលោក ប្រព្រឹត្តល្អឲ្យលោកឆាន់ទៅឲ្យលោកបានសុខភាពល្អដើម្បីប្រព្រឹត្តល្អតទៅទៀត តែបើទៅឃើញវាឆ្កំឆ្គងពេកអត់ជ្រះថ្លាឈប់ទៅអូខេទៅបខំទៅទៅអីបើអត់ជ្រះថ្លាផងហ្នឹងឃើញទេមានតែដូចអឺនៅនៅស្រីលង្កាបន្ទាប់ពីអឺព្រះអង្គប្រណិពានទៅប្រហែលជាង200ឆ្នាំហ្នឹងស្ដេចឈ្មោះអីភ្លេចហ៎លោកជ្រះថ្លាតវត្តមួយ វត្តហ្នឹងមានពហុសូត្រមានអ្នកសិក្សាត្រួតត្រងបត្រៃវិដកហើយមាន លោកអ្នកប្រតិបត្តិល្អហើយបរិជាធ្វើទៀនទាំងវត្តហ្នឹងឯងអត់ទៅវត្តផ្សេងផ្សេងព្រោះព្រះអង្គដឹងថាលោកនៅវត្តផ្សេងផ្សេងល្មោពេកអត់គោរពសិក្សាធម៌វិន័យអីទេដូច្នេះពួកមន្ត្រី រាជការហ្នឹងនិយាយដើមព្រះរាជាព្រះអង្គដូចមិនយុត្តិធម៌មិន fair សោះធ្វើបុណ្យតវត្តហ្នឹង ធ្វើទៀនតវត្តហ្នឹងហើយចុះនោះវត្តនោះលោកច្រើនដែរមិនក៏មិនធ្វើព្រះរាជាមិនថាយ៉ាងម៉េចទេចង់បញ្យលអ្នកទាំងអស់គ្នានឹងថាហេតុអីបានជាលោកមិនទៅវត្តនោះអញ្ចឹងអនុញ្ញាតឲ្យពួករាជអាមាត្យនឹងនិមន្តមកអឺអញ្ចឹងណែឯងនិមន្តមកពួកគ្នាគ្មានតំណែងអីមុនមកមុនអស់មកហើយធ្វើទៀនទៅធ្វើច្រើនច្រើនទៅ ដាក់ទេយធោច្រើនច្រើនមុនទាំងពីរវត្តនឹងប៉ិនដាក់មកខាងម្នាក់អត់ដាក់ចូលគ្នាវត្តដែលលោកជ្រះថ្លាក៏ដាក់មកខាង វត្តដែលពូអាមាត ជ្រះថ្លានឹងក៏យកមកមកខាងប្រកេនច្រើនដូចគ្នារីឯប្រសង់ដែល ជាទីជ្រះថ្លារបស់ព្រះរាជា ច្រើនច្រើនទៅលោកទទួលលមមតែលោកប្រើយកទៅវិញសល់ហ្មងលោកអត់យកទុកឲ្យព្រះជាវិញទុកឲ្យម្ចាស់ទៀនគេវិញទៅនឹងលោកទទួល ត្រឹមតែលមមប្រើអញ្ចឹងលោកអត់លោភរីឯលោកមកវត្តទៀតនោះប្រមូលខ្ទេចដល់ចប់ព្រះរាជាសុទសីឃើញទេនេះជាមូលហេតុ ដែលយើងធ្វើទៀនដែលលោកម្ចាស់នៅវត្តនេះអានឹងជាសិទ្ធិរបស់យើងតាយើងជ្រះថ្លា យើងឃើញអីឃើញលោកប្រព្រឹត្តល្អយើងជ្រះថ្លាបូជាអូខេมันជាបញ្ហាអីទេហើយបើឃើញថាវាមិនគួរជ្រះថ្លាសោះទៅទៅអីទៅនាំកើតបាបបន្ថែមមកទៅដល់ឲ្យឃើញទោសលោកនឹងជេរបចោពេញវត្តកើតទៅទោសទៀតបាច់ទៅទេបុណ្យពិតប្រកបនៅក្នុងចិត្តនេះទេ សាសនាំងយានអឺគណាតែងរក្សាឧបោសថតាមតាមតាមម៉ាក់ហើយកណាមើលរឿងប៉ុន្តែរឿងហ្នឹងមានន័យអប់រំយល់ដឹងពីសង្គមប៉ុន្តែកណាមិនបានមើលរំច្រៀងលបែងទេ តែកណាដាច់ពពសិទ្ធទេយើងពិនិត្យមើលថាស្អីវាជាសត្រូវដល់កុសលធម៌ លបែងដែលជាសត្រូវដល់កុសលធម៌ដែលយើងអានសភៅរឿងរឿងដែរតាទីហោដូចជាជាដកមួយមួយសិតរឿងសិតតែរឿងតាហ្នឹងប៉ុន្តែបើមើលទៅវាកើតកុសលមើលទៅឃើញទេដូចគេយករឿងវិសាខាមកលេងរឿងដាល់ហ្នឹងហើយគេសេដាក់សភៅហើយយើងអានរឿងដដែលហ្នឹងសិរឿងហ្នឹង ចឹងបានចុងក្រោយនៅតែលើការវិនិច្ឆ័យថាតើវាជាសត្រូវដល់កុសលធម៌ឬអត់វាប្រឆោតចិត្តយើងឲ្យកើតកិលេសឬអត់នឹងចឹងខ្ញុំស្រឡាញ់អ្វីអ្វីដែលជារបស់ខ្មែរនេះជាឈ្មោះតើការអួតអាង ចង់ឲ្យគេដឹងថាមាននេះ មាននោះជាលោភៈមូលចិត្តដែលតែហ្នឹងហើយលោភៈមូលចិត្តនឹងឯងមានអ្នក ដែលវាកើតនៅក្នុងលោភៈមូលចិត្តនឹងឯងបាទ អួតនឹងគ្មានអីក្រៅពីខ្លាចអន់ទេចឹងបើមិនខ្លាចអន់មិនអួតទេប្រម៉ូតអានឹងប្រម៉ូតមកវាខ្លាចអន់ឈ្មោះហៀអុយបង្កាត់មន់គុយបាអូសួរថាមានសំណួរ ម្ដាយខ្ញុំកណាបានទៅចោលខ្ញុំកណារយៈពេល27ឆ្នាំមិនដែលមករកខ្ញុំកណាសោះហេតុអ្វីគាត់មិនស្រឡាញ់កូនកូនមិននឹកនាកូនកូនរហូតដល់កូនស្លាប់អស់ពីរនាក់ក៏មិនដែលឃើញមុខមករំលែកទុក្ខហើយជាចុងក្រោយប៉ាខ្ញុំកណាស្លាប់ម្នាក់ទៀតទៅឃើញគាត់មកយំសោកថាគាត់ខុសហើយ តែចាប់ពីពេលថ្ងៃនឹងបាត់ដំណឹងគាត់រហូតខ្ញុំកណាពិតជាឆ្ងល់ថាហេតុអ្វីគាត់ចិត្តដាច់ចំពោះកូនម្លេះព្រះអង្គតើគួរទៅរកគាត់ឬក៏សុកចិត្តរស់នៅរត់រស់ដូចសពថ្ងៃព្រះអង្គនឹងអឺ រឿងហេតុអ្វីក៏កាត់ចិត្តដាច់នឹងយើងកុំព្យាយាមយល់អីចឹងណាព្រោះចិត្តគាត់នៅនឹងគាត់បើយើងរស់នៅអត់គាត់រហូតដល់ធ្លាប់ទៅហើយស្មាគិតថារស់ចឹងទៀតទៅមិនអីទេហ្នឹងរស់នៅចឹងទៀតទៅព្រោះគាត់អត់ត្រូវការយើងផងហើយម្យ៉ាងទៀតបើសិនជាយើង មានចិត្តថាចង់ជួយឧបត្ថម្ភគាត់អីពីចងាយអីអាហ្នឹងវា ជារឿងចិត្តសប្បុរសរបស់យើងទេប៉ុន្តែបើគិតថាគាត់មានកូនថ្មីទៀតហើយគាត់មានគ្រួសារថ្មីទៀតហើយការទៅចិត្តរបស់យើងអាចជាបញ្ហាដល់គាត់ទៅវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងជាការពិតណាស់ថាបើបើសិនជាគាត់ត្រូវការយើងត្រូវការយើងហើយយើងគិតថាអាចជួយគាត់បានដោយប្រការណាមួយយើងជួយចោះតែបើគាត់មានគ្រួសារថ្មីហើយគាត់អឺ មានកូនចៅផ្សេងទៀតហើយការចូលទៅរបស់យើង អាចជាបញ្ហាកើតការចំណែនកើតការឆ្លោះអីញញ៉ៃច្រើនណាស់ចឹងបើយើងធ្លាប់រស់អត់ចឹងហើយអត់ទៀតទៅមានអីទេក៏គ្មាន បាបកម្មស្អីទេគ្មានទេអឺឈ្មោះ Here Sim Here Sim នេះកណាសូមឲ្យគុណម្ចាស់បកស្រាយពីចំណុច1អ្នកចេះធម៌2អ្នកយល់ធម៌ ចំពោះកណាយល់ហើយ តែចង់ឲ្យពុទ្ធសាសនិកបានយល់កុំឲ្យច្រឡំកណា មិនមែនឲ្យតែចេះសូត្រមានន័យថា ឆ្លងចាក់ទុកនោះទេសូមអរគុណនឹងហើយតាមពិតចេះហើយនឹងយល់នឹងជាភាសាខ្មែររបស់យើង ចេះនឹងយើងអាចប្រែមកពីការ ដឹងច្បាស់នឹងក៏បាន ប្រែមកពីពាក្យថាយល់នឹងក៏បាន ប៉ុន្តែអ្វីដែលជាបំណង របស់អ្នកសួនអាត្មាយល់យល់ថាដោយសារសង្គមយើងហ្នឹងឲ្យតែចេះសូត្រធម៌នឹងចាំធម៌សម្រាប់សូត្រហ្នឹងយល់តែខ្លួនឯងចេះអញ្ចឹងយល់តែខ្លួនឯងនឹងយល់អាត្មា ខ្លួនឯងពីមុនក៏អញ្ចឹងដែរវត្ថុបំណងនៃការទៅវត្តហ្នឹងគឺធ្វើម៉េចឲ្យចេះអានភាសាបាលីឲ្យចេះសូត្រធម៌អីចឹងហើយឃើញចាស់ចាស់ គាត់ទៅវត្តហ្នឹងគឺហ្នឹងហើយគឺអ្នកចេះធัวហើយអ្នកខ្លះទៅធ្វើអាចារ្យហ្នឹងឲ្យទៅចេះសូត្រធัวនាំវេនាំអីហ្នឹងគឺហៅអ្នកចេះឲ្យធ្វើអាចារ្យកើតហើយប៉ុណ្្នឹងឯងស្រុកយើងប៉ុណ្ណាមានស្អីហ្នឹងដូចឯមុននិយាយមួយបងធំបោះអាត្មាហ្នឹងថាហ្នឹងចាស់ចាស់ស្លាប់ចិត្តអស់ហើយសិលមួយថ្ងៃនិយាយមួយគាត់បងប្រុសច្បងអឺ ឥឡូវចាស់ចាស់ស្លាប់អស់ហើយបងឯងគិតមិនធ្វើចាអីគេទៅអីគាត់ថាហឺតោះរៀនធម៌មួយមេមិនចាំសោះទៅធ្វើអាចារ្យមិនអូចាំខ្លះទៅធ្វើកើអត់ចាំសោះគាត់ថាអញ្ចឹងគាត់និយាយត្រូវហើយមិនជាខុសអីប៉ុន្តែចង់និយាយថាក្នុងផ្នត់គំនិតរបស់ប្រជាជនយើងឲ្យតែចេះសូត្រធម៌ធ្វើអាចារ្យកើតដែរគេណាណាចេះសូត្រចេះវេចេះដាអីហ្នឹងយល់ហើយគិតថាខ្លួនយើង ចេះធ្វើប៉ុណ្្នឹងហើយ ហើយទៅគាត់ចេះតតែគ្នាអញ្ចឹងទៅវាមានបានធម៌មែនតែននឹងជ្រួតជ្រាបទៅដល់ជីវិតអីអត់ទេហ្នឹងហើយមកយល់យល់បំណងអ្នកសួរថាធម៌នេះមិនមែនត្រឹមតែចេះសូត្រទេហើយដូចអាត្មាទៅរៀនបួសដំបូងហ្នឹងគឺឃើញគេសូត្រធម៌វែងវែងហ្នឹងមួយគេចេះដល់ពវីតកបាល ជាយើងទៅដំបូងរៀនតែធម៌បួស ឃើញគេសូត្រយ៉ាងកេងហ្នឹងអូអស្ចារ្យហ្មងណាអស្ចារ្យហ្មងអាមើលទៅអស្ចារ្យហ្មងសូត្រយ៉ាងកេងបួសបានមួយភាសាឃើញគេសូត្រអាយានីវែងបួសបានប្រហែលខែគឺសូត្រអាធរវែងវែងករណីឬក៏យានីហ្នឹងអស្ចារ្យណាអស្ចារ្យទៀតយល់ថាគេសូត្របានអាហ្នឹងចេះហ្នឹងហើយមិនអាហ្នឹងទេអញ្ចឹងហើយបានអ្នកបួសពីរបីភាសាអីហ្នឹងសឹកទៅវិញអត់ចេះអីហ្នឹងគឺដោយសារច្រឡំថាមកដល់សូត្រធរ សឹកទៅវិញនឹងចេះច្រឡំអញ្ចឹងណាច្រឡំនឹងច្រឡំធំហ្មងបើដូចបរិស័ទទូទៅគាត់មិនសូវចេះច្រឡំទេព្រោះគាត់ធ្លាប់តែអត់ចេះស្រាប់ហើយដល់អ្នកបួសនោះច្រើនច្រឡំច្រឡំឲ្យតែចេះសូត្រធម៌ចេះអីមកច្រឡំថាចេះតែមកបានចេះទេសនាអីខ្លះខ្លះទៀតអូអានឹងកាន់តែថាចេះហើយព្រោះឡើងទេសមានណាតវ៉ាអីកាត់ទេសម្នាក់ឯងចាប់ភាសាធុទៅ ហ្នឹងហើយអញ្ចឹងសរុបមកគឺអឺមួយក្រណចាំ សម្រាប់សូត្រតាមប្រពៃនេះបើសិនជាមានខួរក្បាលចាំ3ដកហ្មងអូអានឹងល្អវិញចាំហ្មងចាំមួយច្រើនហ្មងណាចាំរហូតដល់ត្រួត្រង3ដកទៅហ្មងអត់អីទេតែចាំបានប្រហែលមេប្រហែលមេតាមតាការសូត្រប៉ុណ្្នឹងអីមាន បានរីកចម្រើនអីអត់អឺសាសានី ព្រះពុទ្ធលោកមានពុទ្ធិកាថាការនិមន្តបណ្ឌបាតគឺជាប្រពៃណីរបស់ត្រកូលព្រះអង្គប្រពៃណីនៃព្រះពុទ្ធទាំងឡាយតើការនិមន្តបណ្ឌបាតនេះមានសារៈសំខាន់ដូចម្ដេចមានសារៈសំខាន់ច្រើនណាស់ព្រោះយើងមើលទៅដឹងហើយថាព្រះអង្គកើតនៅក្នុងត្រកូលជាក្សត្រជាសុខមាលជាតិហើយនៅពេលដែលបានត្រាស់នឹង មិនខ្វះទេសាច់ញាតិព្រះអង្គឬក៏តកូលមេតបឬក៏មហាសេដ្ឋីធំធំនឹងចង់និមន្តផ្ដាច់មុខដើម្បីប្រគេនចង្ហាន់តែព្រះអង្គមិនទទួលទេព្រះអង្គនិមន្តបណ្ឌបាតមកចំអែតមកចំអែតចឹងអឺបើនិយាយពីមាននេះរបស់ប្រពន្ធនឹងឡើងមានហើយត្រូវកាត់ផ្ដាច់ដោយអរហត្ត មៈអស់ហើយប៉ុន្តែវាជាគំរូសម្រាប់កលបុត្រអ្នកបួសនេះកុំឲ្យវាឡើងរឹកឡើងរៀងនឹងវាភ្លេចខ្លួនណាតែបួសយូរយូរឡើងចង់បិណ្ឌបាតមានគេគោរពបូជាច្រើនចឹងទៅឡើងចង់បិណ្ឌបាតមាននេះវាឡើងព្រះអង្គព្រះអង្គធ្វើជាគំរូសម្រាប់ អ្នកបួសនោះហ្នឹងហើយ ដល់ពេលមានគេឲ្យច្រើនគេអីច្រើនអីចឹងទៅលែងលែងរស់នៅបែបហ្នឹងវាបែងចែកវណ្ណៈដល់បែងចែកវណ្ណៈអអ្នកគ្រូធំអត់បិណ្ឌបិណ្ឌតែគ្រូតូចតែអញ្ចឹងទៅវាមាន ការបែងចែកវណ្ណៈអញ្ចឹងព្រះអង្គមានពុទ្ធបំណងមិនឲ្យបែងចែកវណ្ណៈទេឲ្យរស់មាន សមភាពនៅក្នុងនឹងហើយនេះដើម្បីជាគំរូដល់អ្នកបួសនឹងតែមក ហើយម្យ៉ាងទៀតគឺជាការដឹងសុខទុក្ខរបស់មនុស្សព្រោះការដើររាល់ថ្ងៃហ្នឹងព្រះអង្គដើរទៅពីតំបន់មួយទៅតំបន់មួយហ្នឹងព្រះអង្គជ្រាបពីស្ថានភាពនៃការរស់នៅរបស់ មនុស្សមានភាពលំបាកឬក៏មានភាព ស្តង់ដារនៃការរស់នៅនឹងវាខុសគ្នាយ៉ាងម៉េចហើយព្រះអង្គដឹងពី មនុស្សរស់នៅយ៉ាងម៉េចទើបព្រះអង្គមានឱកាសក្នុងការពយល់មនុស្សនឹងកាន់តែច្រើនអញ្ចឹងបានការនិមន្តបិណ្ឌបានក៏ហៅថាការប្រោសសត្វដែរព្រោះព្រះអង្គមិនមែនទៅដោយជាប់ជាពាក់នឹងរសអាហារនឹងទេ ដូចជំរាបខាងដើមមកហើយថាអឺបើព្រះអង្គមិនទៅបិណ្ឌក៏មិនខ្វះចង្ហាន់ដែរប៉ុន្តែបើអង្គុយនៅទៅវត្តវាអត់ដឹងសុខទុក្ខប្រជារាស្ត្រអត់ដឹងសុខទុក្ខសត្វលោក នឹងអញ្ចឹងដល់ធ្វើជាកិច្ចវត្តរាល់ថ្ងៃដើរទៅជួបមនុស្សដើរទៅជួបឃើញរាល់ពេលដែលព្រះអង្គត្រាស់សម្ដែងប្រោសនៅនេះប្រោសនៅនោះឃើញតាមផ្លូវទៅបណ្ឌបាតបណ្ឌបាតហើយឆាន់ហើយពយលធัวឃើញវាទៅជាជីវិតសាមញ្ញនៅក្នុង សង្គមនឹងវាមាន ការស្និទ្ធស្នាលរវាងកុហកអ្នកស្រុកជាមួយអ្នកបួសនឹងដោយរយៈការបណ្ឌបាតពីផ្ទះមួយទៅផ្ទះមួយនឹងនឹងចឹង ហើយជាពិសេសមែនទែនហ្នឹងគឺជាគំរូល្អសម្រាប់ភិក្ខុទាំងឡាយដែលចូលមកបួសហ្នឹងកុំឲ្យយកអាតកូលអញស្ដាច់អញមន្ត្រីអញអីហ្នឹងអញត្រូវតែគេបំរើអញអញមិនអីអីចឹងណាគឺជាគំរូសម្រាប់អ្នកតកូលខ្ពស់ខ្ពស់ហ្នឹងឬក៏អ្នកបួសដែលគេមានគេបូជាច្រើនហ្នឹងដែលដែលភ្លេចខ្លួនយូរយូរទៅកើមខ្លួនឯងធ្វើដូចស្ដាច់ដូចអីចឹងណា Mm-hmm. រឿងនឹងចឹងទេ